បៀបវ៉ារីកណាថ្វាយគុំអីសពគ្រប់ទៅថាកណាស្រឡាញ់នារីម្នាក់តែខែឆ្នាំមិនត្រូវគ្នាតែកណាបានស្ដាប់លោកគ្រូកណាមិនជឿទេតែខាងគេជឿរឿងហ្នឹងហើយគេក៏ព្រមបែកទាំងចិត្តនៅស្រឡាញ់គ្នាតើកណាគូធ្វើបែបណាមានន័យតើលោកប្អូនអ្នកពន្យល់នឹងឯងហើយបើពន្យល់ប៉ុណ្ណឹងមិនយល់ទេរស់នៅមួយគ្នាក៏វាអត់សុខដែរ ពីព្រោះពាក្យថាស្រឡាញ់គ្នាយកគ្នាជាគូអនាគតបើភ័យខ្លាចម្លឹងម្លឹងអាហ្នឹងភ័យត្រឹមថ្ងៃ ខែសុខចិត្តបែកឯងអីចុះបើគេបំភ័យរឹបអូនចេះចុះបើនៅជាមួយយើងថ្ងៃក្រោយរឹបអូនចេះចង់រត់ចោលយើងបាត់ទៀតហើយអានេះមិនមិនមែនជាការអបអរសាទរឲ្យបែកអីទេប៉ុន្តែគាត់ថា ែងស្រឡាញ់ឯង unconditional love ស្នេហាដែលវាគ្មាន ព្រំដែនដែលវាគ្មានលក្ខខណ្ឌហ្នឹងវាអត់អាចធ្វើរឿងប៉ុណ្ណឹងប៉ុណ្ណឹងឲ្យបែកកើតទេប៉ុន្តែស្នេហ៍របៀបហ្នឹងនឹងស្នេហ៍អីហ្នឹងគាត់ខ្លាចប៉ុណ្ណឹងមាននៅមួយយើងផងចុះថ្ងៃក្រោយគឺគម្រាមចេះគម្រាមចោះគ្រោះចេះគ្រោះអញ្ចឹងរត់ចោលយើងបាត់ហ្នឹងល្អហើយបានគេបែកមុនហ្នឹង និយាយមែនមិននិយាយរុញទូកបដោយទឹកអីទេអញ្ចឹងត្រូវជំនះនៅជាមួយគ្នាថាវាមិនមែនជារឿងជំនះទេរស់នៅដោយការយល់ដឹងរស់នៅដោយភាពភ្លឺស្វាងរស់នៅដោយការទទួលខុសត្រូវហ្នឹងហើយព្រោះក្រាន់តែរឿងមិនត្រូវគ្នាវាមិនតាន់កើតព្រួយអីប៉ុណ្ណឹងមិនតាន់មានភ័យអីផងហ៊ាននៅទៅហើយ មិនដឹងស្នេហ៍នឹងស្នេហ៍អីផងឬក៏ស្នេហ៍វាអត់មានអាអង់គ្លេសហៅ understanding love វាអត់មានអានោះវាមានតែអឺ attachment love ឬក៏ selfish love របៀបហ្នឹងគឺស្នេហ៍អាត្មានិយមស្នេហ៍ក្នុងលក្ខណៈ កិលេសសុទ្ធហ្មងវាអត់មានវាអត់មាន ជាលក្ខណៈ understanding understanding អត់ទេមានរឿងច្រើនណាស់រឿងជំនឿផ្ដេសផ្ដាស់ហ្នឹងណាមកឬញាតញោមប្រាប់ម្នាក់នោះទៅជឿគ្រូគ្រូហ្នឹងប្រុសចេតថាងដោយសារថ្ងៃខែមិនត្រូវគ្នាអីអីចឹងទៅ ចេះតែទៅរកគ្រូហ្នឹងឯងអាហ្នឹងការជាប្តីប្រពន្ធហើយផងដល់ឲ្យវាដាក់ជំនឿអញ្ចឹងអញ្ចឹងទៅមួយគ្រូយូយូយូយូយូយូគ្រូមិនដឹងបញ្ចូលមโนគុំមិនក៏លែងប្តីហ្នឹងទៅដល់យកគ្រូហ្នឹងទៅគ្រូហ្នឹងថាថ្ងៃខែមួយខ្ញុំល្អមួយប្តីហ្នឹងអត់ល្អឃើញទេដល់ជឿអញ្ចឹងទៅទៅទៅអឺគួបសំចិត្តស្រឡាញ់ផងអីផង Mm-hmm. ចឹងបានថាបើក្រំតែជឿហ្នឹងវាខុសទៅហើយធ្វើឲ្យសម្រេចចិត្តត្រូវមិនរួចទេព្រោះតួមិឆាទិដ្ឋិហ្នឹងវាមិនអាចឲ្យមនុស្សសម្រេចចិត្តត្រូវបានទេយល់ច្រឡំហ្នឹងឯងហើយបើគេសម្រេចចិត្តបែកទៅហើយស្មានតែជាសំណាងរបស់ប្អូនទៅវិញទេថ្ងៃហ្នឹងគេមិនបែកថ្ងៃក្រោយគង់តែបែកឥឡូវទៅជឿគ្រូប៉ុណ្ណឹងតែនេះបើមិនតាន់បែកគ្នានៅលក្ខណៈចរចាគ្នាអាត្មាមិនថាទេណា ទៅសំណួរនេះគេព្រមបែកទៅហើយបានអាត្មាជួយពយលបន្ថែមទៅថា គេបែកពេលហ្នឹងល្អហើយហ្នឹងលោតាការទៅមាន កូនមានអីទៅកំពុងទៅស្រឡាញ់ពេញចិត្តគ្រួសារសុខសានអីចឹងទៅស្រាប់តែគ្រូណាមកថាអេរស់នៅមួយគាត់នឹងកើតទេព្រោះថ្ងៃខែខុសគ្នា ត្រូវចេះត្រូវចោះបើមិនចឹងមានគ្រោះធំអាយុប៉ុណ្ណេះមានគ្រោះធំទៅចោលបាត់លើ ប៉ុន្តែមិនបន្ទោសគាត់ទេព្រោះគាត់ភ័យអញ្ចឹងគាត់ក៏មិនមែនក្បត់យើងដែរព្រោះគាត់ភ័យគាត់ភ័យអញ្ចឹងបើគាត់យកជំនឿហ្នឹងមកកុហកយើងអាហ្នឹងវាទៅជាមនុស្សអាក្រក់មែនទែនតែនេះគាត់មិនជាមនុស្សអាក្រក់មែនទែនទេគាត់គ្រាន់តែមានជំនឿខុសតែប៉ុណ្្នឹងឯងភ័យខ្លាចប៉ុណ្្នឹងឯងហើយមែនតើរឿងដៃគូទៅជាងការម៉ែឪនឹងក៏ចឹងដែរឃើញថ្ងៃខែខុសគ្នានឹងឲ្យការដែរ ប៉ុន្តែមនុស្សយើងមិនព្រមគិតបន្តិចណាភាកច្រើនសឹងតែ90%នៃអ្នកយកគ្នាជាប្តីប្រពន្ធហ្នឹងគឺទល់តែថ្ងៃ ខែត្រូវគ្នាទល់តែដេញវេលាទៅការថ្ងៃណាថ្ងៃណាថ្ងៃណាមិនហ៊ានឲ្យខុសទេនឹងគ្មានខ្លះការមិនដល់មួយខែលែង គ្នាក៏មាន សិតតែថ្ងៃល្អពេលការហ្នឹងសិតតែកូនទេវតាមកកាត់សក់ហើយគ្មានមនុស្សឯណាកាត់សក់ទេ ប្រអិនប្រើទេពធីតាអីណាមកកាត់សក់ឲ្យមានសេរីសួស្តីណាណីធ្វើទៅប្រពៃណីថ្មមិនថាអីប៉ុន្តែបើដាក់ជំនឿលើហ្នឹងហើយអាចារ្យនោះដេញពលានោះអាចារ្យហៅខ្មោចហៅអរិយហៅទេវតាគៀនកោះកលៀតកលោះមកងជួសអាចនៅណាហៅមកអត់ទេគ្មាននៅសល់មួយទេមកឲ្យពោឲ្យជ័យធ្វើក្រុងពលីចេះចោះ យើងគិតមើលបើទេវតាហ្នឹងវាអស់ចាអញ្ចឹងមែនហ្នឹងងាប់ហើយសុកងាប់ហើយបើអាចារ្យតួងគ្រប់តែកន្លែងទេវតាឋានសួគ៌គៀណាជ្រុះជ្រងចលងដងអូព្រីពពតាហៅទាំងអស់ការមួយមួយហ្នឹងប៉ុន្តែសួរថា សម្រាប់សុកទុកហ្នឹង នៅលើអញ្ចឹងហើយថាអត់ថាអត់ទេ មើលនៅក្នុងមង្គល38វាអត់មានវាអត់មានមេត្តាណាមួយថាទេវតាឲ្យពួកយើងសុខឬក៏ថាថ្ងៃខែត្រូវគ្នាឲ្យយើងសុខអត់មានអលីងអត់មានមង្គលសេរីសួស្តីជីវិតពពុទ្ធបរិញ្ញមកហើយយើងកុំថាតែពពុទ្ធបរិញ្ញតែយើងគិតខ្លួនឯងក៏វាដឹងដែរឲ្យតែព្រមគិតតែបន្តិចប៉ុណ្ណាតែយើងមិនគិតហើយមុនលោកសូទៀតការហ្នឹង លោកសូដតាំងពហូទេវាមនុស្សសាចមង្គលាបើក្នុងនឹងមានន័យណា ថា ទេវតាឲ្យពរឬក៏ថ្ងៃខែត្រូវគ្នា សុកមើលអត់មានផងហ្នឹងបើនិយាយពីទួលនទី ប្តីប្រពន្ធនោះមានពុទ្ធទារសសង្កហោណាការសង្គ្រោះកូនប្រពន្ធហ្នឹងវាជាហេតុនាំមង្គលដ៏ឧត្តមអសន្តតិការត្រេកអរចំពោះរបស់ដែលមាន ធំប្តីយើងប្រពន្ធយើងប៉ុណ្ណឹងកុំអោយវាលើសលុបហួសប្រមាណនាំមកនៅមង្គលដល់អាដាមសិតតែរឿងបរិញ្ញាថាធ្វើម៉េចប្រតិបត្តិម៉េចណាធ្វើសកម្មភាពអាម៉េចទាំងផ្លូវកាយផ្លូវចិត្តនឹងធ្វើយ៉ាងម៉េចវាចេញផលមកណាបរិញ្ញាតែអញ្ចឹងដែរនឹងពុទ្ធបរមគ្រូនេះយើងព្រះអង្គបរិញ្ញាតែអញ្ចឹងណាហេតុអញ្ចេះវាចេញផលអញ្ចេះអាផលអញ្ចេះវាមកពីហេតុអញ្ចេះព្រះអង្គបរិញ្ញាអញ្ចឹងហើយឲ្យយើងអ្នកគិត យើងអ្នកគិតព្រោះការសង្គ្រោះការអីវាសិតតែជាជាអំពើកម្មសរុបមកវានៅក្នុងកម្មផលណាកម្មផលកម្មផលសុខទុក្ខវាទល់តែ នៅក្នុងក្របខ័ណ្ឌនៃកម្មផលអញ្ចឹងហើយរបស់ណាដែលវាមិនមែនជាតួកម្មហើយក៏មិនមែនជាតួផលវាមិនមែនទេចុះថ្ងៃស្អីគេថ្ងៃ ថ្ងៃកាលបរិឆេទតាមពិតអត់មានប៉ុណ្ណាជាង5000ឆ្នាំមុនណា calendar អត់តន់មានទេមានចេញពីអេស៊ីបដំបងមាន lunar calendar អីហ្នឹងអាថ្ងៃខែអីហ្នឹងដំបងឡាយរាប់មានត្រូវណាអាសម័យពុទ្ធកាលគ្មានណារាប់អឺចន្ទគាពុទ្ធបរិហោះអីអញ្ចឹងផងណា គេរាប់តែណូចខ្នើតអីចឹងតាវាអត់មាន ឆ្នាំវោកលកាចរកលម៉ាប់រាប់ផងសម័យពុទ្ធកាលអត់មានរាប់មួយឆ្នាំមួយឆ្នាំហ្នឹងរាប់តែភាសាមួយភាសាពីរភាសាអីចឹងទៅណាគេរាប់តែអញ្ចឹងចុងមនុស្សសម័យហ្នឹងគេរស់ហ្មងណាឆ្នាំហ្នឹងមនុស្សអ្នកគុណគូដាក់ឈ្មោះទៅ ណារឿងចឹងចឹងឲ្យតែយើងព្រមគិតទៅបន្តិចហើយមានការសិក្សានៅពធនឹងជាបានបន្តិចបានដឹងថាអូមនុស្សយើងឯងមនុស្សឆោតឯឆោតយ៉ាងនេះខ្ញុំនឹងក៏វាឆោតដែរណាឲ្យតែលឺថាថ្ងៃខែមិនត្រូវនឹងព្រួយ ហើយថ្ងៃខែត្រូវនឹងអអអអអីការតន្តិចទៅដាច់គ្នាបាត់ហើយ នៅអូស្ត្រាលីនេះឬញាតិញោមប្រាប់ថាតែមួយឆ្នាំការ10គូលែងជាងពាក់កដាលប៉ុន្តែមើលគុណគូសើត្រូវទាំងអស់ប៉ុន្តែចិត្តវាមិនត្រូវចរិតវាមិនត្រូវរៀបចំចរិតរៀបចំវិយាតរៀបចំកាយវិការដាក់គ្នានឹងវាអត់ត្រូវថ្ងៃខែណាទៅជួយបានអត់បានអញ្ចឹងបើនិយាយពីកម្មផល តួថ្ងៃខែមិនមែនតួកម្មទេអញ្ចឹងបើវាមិនមែនជាតួកម្មផលិតផលសុកទុកមិនកើតវាអត់កើតបន្តិចទៅបើ calendar មើលមើលថ្ងៃនេះ អូថ្ងៃនេះអ្នកកើតឆ្នាំនេះមានលៀបមានសំណាងចេះចេះចេះចេះអញ្ចឹងថ្ងៃនឹងធ្វើឲ្យតែមនុស្សទេមានលៀបមានសំណាងសัตว์អត់កើតទេចុះសัตว์ឧទាហរណ៍ ដូចគ្នាកើតជាជ្រូកចឹងថ្ងៃណាក៏គេកាប់កអាករហូតចឹងវាអត់មានថ្ងៃល្អសម្រាប់ជ្រូកទេថ្ងៃហ្នឹងល្អសម្រាប់តែមនុស្សហ្នឹងយើងទៅមើលមនុស្សនៅនៅ ក្នុងគុកមកទៅយកថ្ងៃគាត់យកមកទាយមើលមានថ្ងៃល្អថ្ងៃនេះអ្នកមានលៀបពេលគ្នាកំពុងរងទុកក៏មានណ៎តើមើលអ្នកសុំទានដែលក្រលំបេកលំបាកឬក៏អ្នកខ្លះកំពុងតែឈឺផ្ទឹកផ្ទឹក នៅពេទ្យហ្នឹងយកថ្ងៃខែយកមកមើលមើលមានថ្ងៃខ្លះល្អអូអ្នកនឹងមានសំណាងណាថ្ងៃហ្នឹងព្រឹងគ្នាកំពុងតែបតោកសរមដាក់អុកស៊ីហ្សែនណាកុំទាយតែមនុស្សនេះមិនតន់ឈឺណោះទៅយកមនុស្សដែលដេកចាំស្លាប់មកមកទាយមកយកថ្ងៃខែមនុស្សដែលដេកចាំស្លាប់យកមកទាយមកបំឃើញថ្ងៃល្អហើយល្អស្អីបើផ្ទឹកផ្ទឹកចិត្តងាត់ ហ្នឹងហើយចឹងបានមកថាតន្តិចទេលបាំងលបាំងសម្រាប់ផ្លូវចិត្តគំនិតយើងហ្នឹងតន្តិចទេបើយើងមិនដែលបើកវាចេញមិនដែលគិតធនធានគំនិតធនធានបញ្ញាហ្នឹងមិនដែលគិតដល់មិនដែលគិតទៅហ្នឹងដាក់ជំនឿទៅលើ តារឿងចឹងចឹងទៅវាអេជឿជាចិត្តសិទ្ធសេរីភាពវាសេរីភាពប៉ុន្តែវាវិនិច្ឆ័យចឹងមើលមនុស្សស្រឡាញ់គ្នាណា យល់ចិត្តយល់ថ្លើមគ្នាដែរតែនឹងមើលថ្ងៃខែអត់ត្រូវគ្នាអត់ហ៊ានចឹងចឹងអីវ៉ាន់ហើយថ្ងៃណាគេទាយថាអ្នកឯងដល់ស្លាប់ម៉ែឪបានមានសំណាងជាសិទ្ធិតិចស្លាប់ដែរទៅនេះគាត់និយាយលេងផងទេមិនវាអាចអញ្ចឹងដែរមានរឿងជាឧទាហរណ៍ដែរខ្លះថាដល់ដេញម៉ែឪចេញពីផ្ទះបាន រួច គ្រោះរួចចង្រៃមាន សម័យពុទ្ធកាលមានរឿងជាឧទាហរណ៍ អឺកែនសុខេតសុចិត្តដែរតើអត្តកថាមានប៉ុន្មានភាគតើខ្ញុំកណាគួរអានបិដកមុន ឬអត្តកថាមុន កណាអត់ចេះភាសាបាលីទេទៀតហើយយើងក៏មើលបាលីអីមើលទៅសម្រាយបានតាអត្តកថាវាពិបាកណាស់ខ្មែរយើងមិនតន់ថាដឹងថាមានគ្រប់ភាគឬអត់ទេអាត្មាមិនដែលមើលអត្តកថាខ្មែរផង ពួកខ្មែរយើងអត់មានអត់មានអត្ថកថាខ្មែរធ្លាប់មើលតែជាភាសាថៃហើយកាលមុនហ្នឹងមាន ក្រុមបងសមៀនក្រុមព្រះអង្គយងសុផាតលោកធ្វើប៉ុន្តែមិនតាន់បោះពុំចប់សពគ្រប់ប៉ុន្តែក្រោយមកទៀតនេះថ្មអត់ដឹងអត់ដឹងថាមានគ្រប់ហើយនៅទេអត្តកថាហ្នឹងពីមុនដឹងថាមានប្រមាណភាគដូចជាបាន50 60ភាគអីតែមិនតាន់ចប់ អឺមែនតើណាថ្មអត់ដែលមើលដែលមើលជាភាសាខ្មែរយើងព្រោះពីដើមមកវាអត់មានស្រាប់ខ្មែរយើងអត់មានស្រាប់ចឹងដើម្បីយល់ធរហ្នឹងថ្មមានតែមើលភាសាបរទេសហើយអានមុនអត់ទេ ដើម្បីបើចង់រៀនជាការស្រាវជ្រាវ គឺ បើបីដកថៃគេដាក់អញ្ចេះតែម្ដងវាមានច្បាប់បីដកថៃគេដាក់គេដាក់អឺបីដកមកសូត្រចឹងមកចុងក្រោយហ្នឹងគេដាក់អត្តកថាមកគេដាក់ជាមួយគ្នាចឹងមកសនុកមើលដែរបោះបោះថៃមើលសនុកមើលយើងអត់ចាំបាច់ទៅបើកសភៅផ្សេងគ្នាគេដាក់ជាមួយគ្នាមកនិយាយបសូតមួយចឹងទៅដាក់ commentary commentary ហ្នឹងឯងអត្ថាធិប្បាយហ្នឹងជាអត្តកថាគេដាក់អញ្ចឹងតែម្ដង មកឡប់រៀនអញ្ចឹងវាស្រួលប៉ុន្តែអានបីដកមុនថាត្រូវហើយអានបីដកមុនយើងមិនយល់បានបើកអរកថាដើម្បីបញ្យល់ប៉ុន្តែមិនមែនមានន័យថាអានបីដកមកចប់សិនបានទៅមើលអរកថាអត់ទេយើងមើលសូត្រមួយយើងមើលឈ្មោះសូត្រហ្នឹងយើងទៅមើលអរកថាវិនិច្ឆ័យសូត្រហ្នឹងដែរអញ្ចឹងជាការអត្ថាធិប្បាយតារាឯកសួរពីសំណួរទី1តើព្រះរហន្តគ្រប់អង្គមុននឹងក្រោយ ទាំងមុនទាំងក្រោយតើសុទ្ធតែបានចូលឈាន រួចហើយទៅបរិណិព្វានទៅពិតទេអឺព្រះរហន្តខ្លះលោកជាសុខវិបស្សកៈលោកអត់មានជាអ្នកសម្រាប់ឈានទេហ្នឹងទី2តើគួរសិក្សាបែបណាទើបអាចពិចារណា នៅ រូបទាំងអស់ដែលកើតមាន ក្នុងខ្លួនរាល់ថ្ងៃព្រោះករណាយល់ យល់តែរូប4ដែលកើតឡើងពីធាតុដីទឹកភ្លើងខ្យល់តែมันបានយល់ឲ្យជ្រៅជាងនេះមានរៀនពីរូបនឹងឲ្យច្បាស់នឹងឯងរូប28នឹងរៀនឲ្យច្បាស់លក្ខណៈតិចតកៈរបស់រូបនឹងយើងរៀនឲ្យយល់ច្បាស់សភាវៈនឹងអានឹងជាបឋមនឹងហើយបានយើងនិយាយពីបច្ច័យអាស្រ័យគ្នាទៅវិញទៅមកច្រើនទៀតធ្វើឲ្យការយល់នឹងកាន់តែជ្រៅទៅជ្រៅទៅ ដីទឹកភ្លើងខ្យល់រាល់ថ្ងៃហ្នឹងมันប្រកាសថាយើងយល់ច្បាស់ហើយយើងយល់ធំជាលក្ខណៈស័កសម្ភារៈបតវ័យឬក៏សមតិធាតប៉ុណ្្នឹងឯងតែបើជាបរមធាត បរមត្តធាតមិនជាដីដែលយើងមើលឃើញមិនជាទឹកដែលយើងចាប់បានមិនជាភ្លើងដែលយើងមើលឃើញមិនជាខ្យល់ដែលយើងដឹងថាលហើយនឹងទេណាធាតដីដែលជាលក្ខណៈ បរមត្តធัวពិតប្រកបនោះគឺធាតរឹងទុនណាហើយធាតភ្លើងគឺក្តៅនឹងត្រជាក់ធាតទឹកគឺលក្ខណៈជ្រួតជ្រាបទេមិនទឹកហូរមិនទឹកជ្រុះធ្លាក់មែនទេខ្យល់ហ្នឹងក៏មិនមែនជាខ្យល់ប៉ះកាយនឹងដែរជាលក្ខណៈតឹងជាលក្ខណៈកម្រើកជាលក្ខណៈខាមពលកម្លាំងអីចឹងណាធាតខ្យល់ហ្នឹង ជាងត្រូវរៀនជាលក្ខណៈតិចតកៈរបស់រូបមួយមួយហ្នឹងឲ្យច្បាស់បាទមករាដឿនកណាសួរថាចំពោះ អ្នកកាន់ពុទ្ធសាសនាតើគួរប្រតិបត្តិខ្លួនបែបណា ក្នុងអំឡុងពេលចូល ព្រះវស្សាអឺมันមានការតម្រូវពីពុទ្ធទេសម្រាប់អឺកុហក អត់មានទេចង់ធ្វើមិនធ្វើ ទៅព្រោះវាអត់មាននៅក្នុងវិន័យប៉ុន្តែបើសម្រាប់ភិក្ខុសង្ឃដោយសម័យពុទ្ធកាល មុនចូលវសាមួយខែហ្នឹងត្រូវរសម្ពុតហៅថាសម្ពុតចំណាំវសា ពីព្រោះអីពីព្រោះអឺខែវសាហ្នឹងវាភ្លៀងពេលភ្លៀងទៅទឹកជីវរអីងូតទឹកងូតអីហ្នឹងវាត្រូវការវសា សាដកហ្នឹងវសកសាដកហ្នឹងដើម្បីផ្លាស់ប៉ុន្តែពាក្យរហ្នឹងមិនមែនទៅរសុំគេសុំឯងទេដើររអឺពីគំនោសម្រាមពីស្អីស្អីចឹងទេទៅបាំងស្គលទៅយកពីនេះពីនោះអីចឹងអាហ្នឹងដែលកិច្ចគួរធ្វើរបស់ភិក្ខុសង្ឃក៏ប៉ុន្តែចំពោះអឺបាសាបាសិកាមិនមានតម្រូវទេ ធ្វើអីក៏ធ្វើ ទៅមិនធ្វើក៏ហីទៅអត់ខុសទោះអីទេ តែបើសិនជាសួរថាតាមប្រពៃណីខ្មែរគេធ្វើអាម៉េចអានឹងរឿងមួយទៀតអញ្ចឹងណាព្រោះនេះសួរក្នុងនាមជាអ្នកកាន់ពុទ្ធសាសនាបើកាន់ពុទ្ធសាសនាត្រូវគិតលើធម៌វិន័យធម៌វិន័យអត់មានហ៎អត់មានត្រូវធ្វើម៉េចផង តែបើតាមទម្លាប់ខ្លះនៅសម័យពុទ្ធកាលអីចឹងគេនិមន្តលោកចាំវសាអានឹងតាមការជ្រះថ្លារបស់គេទេណាហ្នឹងហើយមិនមែនជាជា អង់គ្លេសគេថាមិនមែនជា compulsory ទេវាជា optional វាមិនមែនត្រូវតែទេគឺធ្វើក៏ធ្វើទៅមិនធ្វើក៏ហីទៅបើមិនជ្រះស្លាមធ្វើហីទៅអត់មានទោសអត់មានខុសអីទេហ្នឹងហើយចិត្តចូលភាសាហ្នឹងគេតែងខ្លះឯងខ្លះគេនិមន្តលោកចាំភាសាក្នុង ខ្ទមរបស់គេនៅជាការអីចឹងទៅគេមានអាគារគេមានផ្ទះតនេគេមុនលោកចាំភាសាចឹងទៅនេះផ្គត់ផ្គង់ចឹងទៅហើយបើខ្លះគេមិនធ្វើក៏អត់អីដែរអត់អីដែរនឹងចឹងនឹងទម្លាប់ខ្លះខ្លះអឺហើយបើទម្លាប់ប្រពៃណីខ្មែរអាហ្នឹងតាម តំបន់ទៅទៀតចាស់ចាស់ក៏ធ្វើខុសខុសគ្នាដែរពីដើមមកគេហែទៀនភាសាណាហែទៀនភាសាអ្ហ្មិចបានបង្កើតទៅ ជារឿងហែទៀនភាសានោះ សម័យដើមអត់មានអត់មានអកិសនីទេអញ្ចឹងគាត់ធ្វើឲ្យទៅជារបៀបប្រពៃណីហែទៀនវសានាំប្រេងនាំទៀនអីចឹងទៅដើម្បីទៅដុតបំភ្លឺឲ្យលោកសិក្សារៀនសូត្រខែវសាព្រោះលោករៀនសូត្រមិនដើររសេកភាសាទេប៉ុន្តែយូរយូរទៅវាចេះតែអាប់ដេតដូចថាចេះតែឆ្នៃធ្វើម៉េចឲ្យវា បានប្រសើរឡើងទៅជាទៀនប្រសា ធំធំរហូត ដល់ចេញជាក្បាច់រហូតដល់ស្អីស្អីទៀតអានឹងគេឆ្នៃទេអើបើនៅថៃវិញខែភាសាខែចូលភាសាហ្នឹងគេបង្អួតទៀនគ្នា គឺដាក់ឡានឲ្យតែងជារូបទេវតា ពីទៀនពីអីហ្នឹងហើយគេប្រឡងអីចឹងទៅអាហ្នឹងហ្នឹងតាមប្រពៃណីស្រុកទេសមួយមួយដែលគេធ្វើខ្មែរយើងក៏ធ្វើតាមបែបខ្មែរយើងទៅថៃក៏ធ្វើតាមបែបថៃទៅ ហ្នឹងហើយអាហ្នឹងត្រូវមើលទៅលើប្រពៃណីវិញ តែបើក្នុងនាមជាអ្នកកាន់ពុទ្ធសាសនាត្រូវធ្វើអីនោះអត់មានត្រូវធ្វើអីផងចង់ជ្រះថ្លាធ្វើអីធ្វើហ្នឹងទៅចង់ប្រកេនលោករឿងអីរឿងហ្នឹងទៅប្រកេនកន្លែងលោកស្នាក់នៅក៏ប្រកេនទៅបើគ្មានទេហីទៅអត់អត់មានសម្ពាធអីថាអញត្រូវធ្វើអីអត់អត់មានអញ្ចឹងណាបើនៅសម្រាប់ភិក្ខុសង្ឃគឺត្រូវតែចាំភាសាហ្នឹងឯង បគុណធម្មងាយចម្រុងធ្វើកិរិវកិច្ចរួចហើយក៏សុំសួរថាហេតុអ្វីពេលលោកសោតដល់ធัวបាំងស្គលតាអាចារ្យតែងតែដុតក្រដាស់ឈ្មោះ ដែលកត់សរសេរតាអាចារ្យដុតក្រដាស់ឈ្មោះ មានន័យយ៉ាងម៉េចនឹងដល់សួរអាចារ្យហ្នឹងពីមុនគ្មានទេបើនិយាយពីណាបួសហ្នឹងវាជិត30ឆ្នាំហើយ អញ្ចឹងអាការវិវត្តហ្នឹងថ្មដឹងនៅក្នុងសង្គមពុទ្ធសាសនាហ្នឹងកាលពីសម័យ10 20ឆ្នាំមុនហ្នឹងគ្មានទេគ្មានអាវិធីដុតឈ្មោះដុតអីហ្នឹងទេមានតែប្រពៃណីចិនគេដុតกระดาษដុតអីហ្នឹងមានហ្នឹងបោះចិនរឿងខ្មែរយើងហ្នឹងគ្មានទេអត់មានរឿងដុតឈ្មោះដុតអីចឹងពីមុនអាដើរប្រហែលខេតច្រើនខេតដែរ តែឬខេតណាទៀតមិនដឹងដែលថ្មមិនដែលទៅបើงั้นវាអត់មាន ក្នុងប្រពៃណីក្នុងពង សាវតាប្រពៃណីខ្មែរទំនៀមខ្មែរក៏គ្មានដែរអត់មានទេតែថ្មីថ្មីហ្នឹងដែរទេរឿងដុតឈ្មោះដុតអីហ្នឹងថ្មឃើញផ្ទាល់ភ្នែកដំបងទៅបារាំងទៅបារាំងដូចជាឆ្នាំ2004អើ2014ហ៎2014 2015អីណា ទៅឃើញលោកខ្មែរយើងសរសេរអញ្ចឹងដែរពួកឃើញលោកបរទេសលោកចិនឯគេធ្វើអញ្ចឹងក៏ធ្វើតាមគេទៅធ្វើតាម គេទៅទៀតថាប្រពៃណីខ្មែរក៏ដូចមិនមែនដែរអានោះហើយពពុទ្ធបរិញ្ញបរិញ្ញមានតែរឿងថាបើរបស់នៅចងោនឹងវាអត់ទាំងបានផងមុំតែដុតខ្ទេចនឹងវាបានល្មិចកើតបើរបៀបព្រះអង្គបរិញ្ញបរិញ្ញអញ្ចឹងឲ្យយើង វាជាដើរផ្ទុយពីព្រះអង្គហើយយកនាមពុទ្ធសាសនាយកទៅធ្វើនឹងឯងអញ្ចឹងបានថាសួរថាហេតុអីបានអាចារ្យដុតអញ្ចឹងរឿងនោះដល់សួរអាចារ្យនឹងឯងមិនគាត់គាត់ធ្វើអញ្ចឹងដល់គាត់ឆ្លើយទៅខ្ញុំឃើញគេធ្វើអញ្ចឹងរឿងហ្នឹងរឿងឃើញតគ្នាវាគ្មានជារឿងដឹកនាំឲ្យ មនុស្សមានភាពភ្លឺស្វាងស្អីទៅអត់មានទេចាគាត់ធ្វើហ្នឹងគាត់ធ្វើឃើញតែគេធ្វើទៅ ហ្នឹងថាគាត់អាក្រក់ក៏មិនមែនព្រោះគាត់ឃើញគេធ្វើអញ្ចឹងក៏ឃើញអញ្ចឹងដែរតើទោះបីពីមុនគាត់មិនដែរធ្វើប៉ុន្តែឃើញគេចូលចិត្តអញ្ចឹងគាត់ក៏ធ្វើអញ្ចឹងដែរទៅបើមិនធ្វើអញ្ចឹងគេមិនហៅហ្នឹងហើយអញ្ចឹងអញ្ចឹងបានថាយើងម្នាក់ម្នាក់ត្រូវមានខ្លួនឯងជាទីពឹងហ្នឹងកំអាងអាចារ្យកំអាងលោកកំអាងនៅនេះនៅនោះ ជាអ្នកឲ្យប៉ុនយើងនោះវាគ្មាន ទេវាមានតែយើងខ្លួនឯង ស្អីក៏ដោយតែធ្វើយូរយូរទៅខ្លាយជាប្រពៃណីទៀតឥឡូវហ្នឹងតែជាខ្មែរកណែមានជំងឺច្រើនរាងកាយទន់ខ្សោយប៉ុន្តែចិត្តនិងគំនិតមិនឈឺទេមិនខ្សោយទេ គឺតែងតែរៀនធម៌រំដោះខ្លួនពីមោហៈទោសៈលោភៈពាក្យខ្ញុំកណែតែងតែដាស់តឿនខ្លួនឯងថា បន្តិចទៀតខ្ញុំស្លាប់អ្វីអ្វីត្រូវធ្វើ ខ្ញុំត្រូវតែធ្វើឲ្យតាន់ពេលមានដង្ហើមតើខុសត្រូវអ្វីខ្លះ ហ្នឹងហើយត្រូវហើយគិតចឹងត្រូវប៉ុន្តែថាស្អីដែលត្រូវធ្វើហ្នឹងអាហ្នឹងត្រូវពិនិត្យទៅទៀតចឹងណាដែលគិតថាបន្តិចទៅស្លាប់ហើយរឿងហ្នឹងល្អតើគិតហ្នឹងត្រូវហើយថារឿងអីគួរធ្វើគួរតែធ្វើឲ្យហើយប៉ុន្តែសំខាន់ទៅ ពិនិត្យមើលអារឿងគួរធ្វើរឿងអីទៅទៀតតើវាត្រូវអត់ចឹងណាហ្នឹងហើយគិតប៉ុណ្ណឹងអត់ខុសទេប៉ុន្តែត្រូវពិនិត្យមើលពិនិត្យមើលរឿងដែលធ្វើនោះធ្វើអី ណាដាមនុស្សសម័យនេះខ្ជិលតាំងពីគិត ខ្លួនឯងទៅទៀតចូលចិត្តឲ្យ គេគិតជំនួសអញ្ចឹងហើយទៅងាយចាញ់បោកគេណាស់ណាត្រូវព្រោះខ្ជិលមិនមែនជាធរវិន័យអីខ្ជិលជាអកុសលធរណាហើយ NG តា NG ឈ្មោះអញ្ចឹងដឹងឈ្មោះមែនតើឈ្មោះម៉េច ឪពុកខ្ញុំគាត់ពិសាស្រាពេលខ្ញុំបញ្យល់គាត់ថាពិសាស្រាមិនល្អដល់សុខភាពដល់សុខបែបសុខភាពอะไรហ្នឹងតែគាត់ថាអ្នកមិនផឹកស្រាឈឺជាងគាត់ទៀតគាត់មិនស្ដាប់ហើយគាត់ថាខ្ញុំប្រដៅគាត់ទៅវិញពេលចឹងខ្ញុំមិនហ៊ានប្រាប់គាត់ទៀតទេតែឥឡូវគាត់មានជំងឺថ្លើម10ឆ្នាំមកហើយគាត់ពិសាថ្នាំប្រចាំថ្ងៃ តើខ្ញុំប្រាប់គាត់យ៉ាងដូចម្ដេចដើម្បីឲ្យគាត់ឈប់ពិសាស្រាអរគុណអូឈឺហើយនៅនៅពិសាទៀតណាអឺវាជារឿងមិនสนุกមិនស្រួលទេរឿងប្រាប់ឪប្រាប់ម៉ែប្រាប់បង ប្រាប់ប្អូនយើងនេះនិយាយរួមមិនបាច់តែឪម៉ែណាមនុស្សតែកាន់តែគៀកមែនទេមនុស្សតែកាន់តែស្និទ្ធស្នាលពិបាកនិយាយហ៎ ជាប្តីជាប្រពន្ធនេះក៏វាក់និយាយដែររឿងហើយជាពិសេសយើងក្មេង ប្រាប់ចាស់ឬក៏ឋានៈជាសិស្សប្រាប់គ្រូឋានៈជាកូនប្រាប់ម៉ែឪនេះគឺចង់មិនចង់ក៏វាត្រូវតែលំបាកពីព្រោះមានអ្នកវាឡើងទៅតាមអាយុវាឡើងទៅតាមឋានៈវាឡើងទៅតាម status នឹងនាមជាអីជាអីណាអឺ ចឹងត្រូវទទួលស្គាល់ថាมันងាយស្រួលទេអញ្ចឹងវិធីដែលប្រាប់គាត់มันដូចជាវិធី ប្រាប់អ្នកដតីទេมันដូចជាវិធីទៅបដៅក្មេងៗទេមែនទេវាមានតែធ្វើយ៉ាងណាឲ្យគាត់យល់បើកឱកាសបើកផ្លូវយ៉ាងម៉េចឲ្យគាត់យល់វិញ ទៅប្រាប់គាត់ត្រង់ត្រង់ហ្មងហ្នឹងងាយទេងាយទេ ហ្នឹងហើយសារនាំគាត់ទៅ ពិនិត្យមើលសុខភាពហើយឲ្យពេទ្យជាអ្នកឲ្យដំបូលមានមកវិញជាងកាលប៉ុន្តែឲ្យពេទ្យជាអ្នកឲ្យដំបូលមានគាត់គាត់អាចជឿពេទ្យជាងជឿយើងអញ្ចឹងណាពួកយើង នឹងយ៉ាងណាកូនគាត់នឹងយ៉ាងចឹងងាប់ស្រេចអញអញ្ចឹងប៉ិនបើពេទ្យប្រាប់គាត់គាត់អាចស្ដាប់ជាងស្ដាប់យើងដោយអាធ្លាប់ស្គាល់ មនុស្សម្នាក់បើឥឡូវគាត់ស្លាប់ហើយខាន់និយាយថាគ្រប់យ៉ាងគាត់លះបានដោយស្រាអឺវិបរិយហើយស្រីគាត់លះមិនបានទេអញ្ចឹងពីហ្នឹងមិនបានដាច់ខាតបរិយហើយនឹងស្រីអាហ្នឹងនៅពេលដែលសុខភាពគាត់មិនតន់អីប៉ុន្តែពេលគាត់ទៅពេទ្យ ពេទ្យបរហាញ feel មកបសោះសួតអស់ហើយគេថាតើជក់ទៀតងាប់ហើយនៅទេប្រាប់ម្ដងនៅយូរយូរហ៊ានយូរយូរក្រោយទៅខ្លាំងជាងនឹងទៀតទីផុតគាត់ឈប់បានគាត់ឈប់ទៅឃើញទេអញ្ចឹងបំណងរបស់យើងយើងចង់ឲ្យគាត់ឈប់ជក់តែយើងជាកូនទៅប្រាប់គាត់នឹងបាទណាអញ្ចឹងដល់ពឹងពេទ្យឲ្យពយល់គាត់ និងវិធីសាស្ត្រមួយក្នុងវិធីសាស្ត្រដ៏ច្រើនទៀតមិនមែន ថាសិតតែជោគជ័យទេប៉ុន្តែវាអាចជាវិធីសាស្ត្រមួយពិសេសអាសាទៅពិនិត្យសុខភាព ហើយឲ្យពេទ្យឲ្យដំបូន្មានវិញប៉ុណ្ណឹងហើយម្យ៉ាងទៀតជាបទពិសោធន៍របស់អាត្មាគឺយកមនោសញ្ចេតនាទៅនិយាយជាងការប្រាប់កំហុសនេះដូចជាប្រសងឯសួរនេះយល់ធម៌ពិតជីវិតតិច ខ្ញុំកណាសូនមកសកម្មពីចម្ងាយសពគ្រប់ចឹងទៅខ្ញុំណាមានចម្ងល់ថាបើខ្លួនយើងចូលមកបួសក្នុងពុទ្ធសាសនាហើយព្រះពុទ្ធសម្ដែង ថាជាបុគ្គលគ្មានផ្ទះតែបើអ្នកផ្ទះមកកង្វល់ជាមួយនឹងចិត្តហើយធ្វើឲ្យចិត្តរាយមាយតើយើងគួរធ្វើយ៉ាងណា ដើម្បីឲ្យចិត្តកុំរាយមាយអឺត្រូវតែរៀនពីចិត្តនឹងឯង វាអត់មានអ្នកណាអ្នកធ្វើឲ្យយើងរាយមាញទេអត់ទេយើងជាច្រឡំណាយើងជាច្រឡំថាគេធ្វើឲ្យរាយមាយនៅក្នុងបលិពោតព្រះអង្គសំដែងអំពីញាតិបលិពោតណាបលិពោតបលិពោតមានន័យទៅជាពៈណាជាពៈនឹងញាតិហ្នឹងក៏រំខានការគោរពប្រតិបត្តិធម៌វិន័យនឹងដែរតែ ព្រះពុទ្ធអត់ថាមកពីញាតហ្នឹងបានយើងមានបរិពោធថាអត់ទេថាចិត្តយើងទេរឿងចិត្តនឹងតែមកចិត្តយើងតែមកអត់មានបន្ទោសរឿងញាតចេះតែមកអីទេពីព្រោះមកស្អីក៏ដោយមកវាអត់មានមកតាមណាខុសពីតាមភ្នែកតិចជាចំោះអណ្ដាតកាយចិត្តតែប៉ុណ្ណឹងតែប៉ុណ្ណឹង គេមកវត្តក៏ដោយគេហៅយើងទៅផ្ទះក៏ដោយគេមកជួបកដាលផ្លូវក៏ដោយជួបតាមណាទេជួបតាមភ្នែកតាមតិចតាមចំមោះតាមអំណាចតាមកាយតាមចិត្តឃើញទេរាល់បញ្ហាទាំងអស់វាមកតែតាមរឿងទាន់ប៉ុណ្ណឹងទៅប្រៃក៏ប៉ុណ្ណឹងនៅផ្ទះក៏ប៉ុណ្ណឹងនៅវត្តក៏ប៉ុណ្ណឹងចាំមួយថ្ងៃមិញប្អូនម្នាក់គាត់មាន បញ្ហាច្រើនគាត់ចង់ទៅបួសបួសចង់ចង់ ឲ្យវានៅឆ្ងាយពីពិភពលោកនេះទៅរកកន្លែងស្ងាត់ទៅគេលោឲ្យបានតិចតិចុំអីតែចឹងទៅមកបានប្រាប់ថាងគិតនឹងយើងគិតមិនតាន់ទៅដល់យើងជាគិតចឹងយើងឃើញថាបើទៅបួសទៅយើងទៅកន្លែងហ្នឹងទៅបានតិចតិចុំវា និយាយគិតណានិយាយគិតថាវាអញ្ចេះវាអញ្ចេះថាអត់ទេបើយើងទៅយកយកភ្នែកទៅណាទៅបួសក៏ដោយយើងយកភ្នែកទៅដែរយើងយកតិចទៅដែរហ្នឹងដូចរាល់ថ្ងៃនេះតិចដូចតិចទឹកហ្នឹងភ្នែកក៏ដូចភ្នែកទឹកហ្នឹងរាល់ថ្ងៃនេះទឹកហ្នឹងមិនមែនទឹកល្អទេទឹកទទួលតែរឿងមិនល្អហ្នឹងរាល់ថ្ងៃនៅប្រទេសខុសគ្នាសោះគេជេរនោះសោះឯងនេះឃើញណាគេជេរនោះសោះឯងនេះលឺវាចេះតែចង់ដឹងវាចេះតែចង់លឺហ្នឹងណា ហើយបានស្អីស្ងាត់បើនៅ ក្នុងវត្តមានអ៊ីនធឺណិតដែរហ្នឹងគេនិយាយដើមណាក៏លឺដែរឃើញទេប៉ុន្តែវាមកតាមណាតែមកតាមភ្នែកតាមតិចតាមចំោះតាមដាតតាមកាយតាមចិត្តអានឹងដែល ចម្រៀងអ្នកនាងអ្នកកមានវិការច្រៀងចម្រៀងរបស់ឪពុកឲ្យច្រៀងនោះ ដែលសួរថាកឹងសុអធិបតីរាជាកឹងសុរាជារាជាសេរោអីប៉ុណ្ណឹងជាដើមណាបុគ្គលដោយម្ដេចឈ្មោះថាពរាជាធំហើយពរាជាដោយម្ដេចដែលឈ្មោះថាមានធូលីទៅប្រះហើយមនុស្សអត់យល់អូពរាជា ធំនោះគឺមានកងទ័ពមានសេនាមានរាជវាំងមានទ្រព្យសម្បត្តិមានអាណាខេបធំធំជាឆ្លោយហ៎ មានពលសេនា មានចតុរង្គសេនាអត់ត្រូវ ចម្លើយត្រូវ គឺឆាត់ទ្វារាធិបតីរាជាបរាជាដែលឈ្មោះថាធំបំផុតហ្នឹងគឺនរណាហើយដែលអាចជាធំគ្រប់គ្រងទ្វា6នឹងបានទ្វាភ្នែកត្រជាច្រមុះអណ្ដាតកាយចិត្តគ្រប់គ្រងអានឹងបានមានមណាធ្វើឲ្យយើងឈឺកើតលើណា ណៃចង់ជេអូខេជេឆ្អែតហើយដេកទៅយើងអត់ខ្វល់មួយគេជេផងណាខ្លាំងជាងមួយអ្នកបកកាយជេមួយយើងមិនខ្វល់មួយអ្នកជេជេជេឲ្យផុតដង្ហើមទៀតជេទៅដល់ជេទៅគេអត់មាត់វាមិនត្រឹមអត់មាត់ទេវាអត់ទាំងខ្វល់ជាមួយទៅទៀតណាសួរណាខ្លាំងជាងណាដូចម្នាក់យកលមួកយកចង់យកទៅប៉ាតមេឃអញ្ចឹងណា អញប៉ាតមេឃអូនណាណៃអញបោះលមុខឲ្យប្រឡាក់មេឃធ្លាក់ត្រូវទៅខ្លួនឯងអេហ្នឹងឥឡូវមេឃខ្លាំងជាងឬក៏យើងចោលអាចដាក់មេឃនឹងខ្លាំងជាងបើយើងចេះច្រឡំថាគេយកបញ្ហាឲ្យថាគេអីឲ្យចឹងវាចេះកើតទុកហ្នឹងណាមកប៊ូហើយទៀតថាគេអ្នកយកបញ្ហាមកឲ្យតែមែនទេមែនទេសំខាន់ហ្នឹងយើងជាប់អត់ ដូចយើងជាប់ជាពាក់លៀបសការៈវាមិនមែនមកពីមានលៀបច្រើនពេកមែនទេចង់លៀបនឹងដឹកទាំងឡានទៀតក៏ដោយតែចិត្តអត់ជាពាក់អត់ជាពាក់ទេហ្នឹងអត់មានជាពាក់ស្អីទេដូចសុបិនចុងក្រោយរបស់ព្រះពោធិសត្វដែលសុបិនឃើញថាព្រះអង្គនិមន្តដើរលើភ្នំលមួកក៏ប៉ុន្តែវាអត់ប្រឡាក់ជើងព្រះអង្គ មាននិឆ័យថានៅពេលដែលយើង ត្រាស់ដឹងប្រកាសជាលៀបសការៈនឹងកើតឡើងគោដូចភ្នំអញ្ចឹងគេយកមកឲ្យប៉ុន្តែចិត្តយើង វាអត់ប្រឡាក់ណាវាអត់ប្រឡាក់ទេអញ្ចឹងពាក្យថាជាប់លៀបជាប់សការៈលមោបលោបលន់អីនេះវាមិនមែនមកពីមានទ្រពច្រើន វាមិនមែនមកពីគេប្រកេនអីច្រើនមែនទេសំខាន់គឺត្រូវការច្រើនឬក៏ជាប់ជាពាក់ច្រើនណាអានេះវាជារឿង ផ្លូវចិត្តរបស់យើងបើដោយសារតែគេប្រកេនច្រើនមានកិលេសហ្នឹងពពុតកិលេសងាប់ហើយគេប្រកេនសិទ្ធិកន្តកតកលែងគាត់ព្រះអង្គគេបូជាសិទ្ធិផ្ការហូតដល់ដល់គាត់ហ្នឹង ដាក់ឈ្មោះថាព្រះកន្តកតមានន័យថាគាត់មានមានក្លិនក្រអូបគេដាក់មកយកគ្រឿងក្រអូបយកផ្កាយកភ្ញីយកមកដាក់ពេញពេញនោះគេមកបូជាប៉ិនសួរតែចិត្តប្រតិរបស់ព្រះអង្គប្រឡាក់អត់ប្រឡាក់ហ្នឹងហើយ អញ្ចឹងរឿងយើង ខ្វល់មិនខ្វល់មិនមែនរឿងគេឲ្យទេសំខាន់ថាតើយើងនឹងវាគិតថាម៉េចវាជាពាក្យបណ្ណា លើករឿងជាឧទាហរណ៍មួយ ដូចជារឿងស្អីភិក្ខុត្រឡប់ភេទនោះភេទ2នោះអឺពេលដែលឃើញព្រះមហាកាចារណៈលោកស្អាតសាច់លោកក៏ល្អហើយសិទ្ធិបុត្រហ្នឹងក៏ ឃើញព្រះថេរៈតាមផ្លូវហ្នឹងហើយខ្លួនឯងកំពុងធ្វើពិធីទៅងូតទឹកគិតអកុសលគិតថាសាមណៈនេះស្អាតណាបើប្រពន្ធអញបានសាច់ស្អាតដូចជាសាមណៈនេះមិនដឹងយ៉ាងណាទេវាមានអាកំណត់គិតលើលោកចឹងណា អកុសលវិបាកវាកើតឡើងដោយសារគំនិតហ្នឹងគិតចំព្រះរហន្តតែអញ្ចឹងទៅអានេះយើងវាហួសវិស័យយើងគិតបើគាត់ថាខ្ញុំមិនចង់និយាយរឿងកន្លែងហ្នឹងចង់និយាយរឿងរឿងចិត្តបន្តិចទៀតប៉ុន្តែដំណើររឿងវាចង់ពេលទៅងូតឹងស្រាប់តែខ្លួនឯងខ្លាយជាស្រីទៅ ប្រដាប់ភេទអីទៅស្រីអស់លិចរាង កាយទៅស្រីអស់លិញក៏កលុំដើរចេញពីហ្នឹងវា ខ្មាស់គេនោះ ទៅម្នាក់ឯងទៅហើយមិត្តភ័ក្តិអីអីវាបាត់មិនឃើញគិតថាគាត់នឹងលងទឹកស្លាប់គាត់ធ្វើបន់ឲ្យគិតទៅស្លាប់គាត់ទៅ នៅនគរមួយទៀតបានប្តីការនៅនគរខ្លួនឯងនេះមានប្រពន្ធមានកូនពីរដល់ទៅនគរមួយទៀតខ្លាយជាស្រីទៅនគរមួយទៀតហ្នឹងយកប្តីទៅ បានកូនពីរទៀត ថ្ងៃក្រោយសិទ្ធិដែលជាសិទ្ធិបុតដែលជាមិត្តសម្លាញ់ធ្លាប់លេងជាមួយគ្នាមានដំណើរទៅជួយ នៅអានគរមួយទៀតហ្នឹងជួបគ្នានឹងដល់ជួបគ្នាស្គាល់គ្នានិយាយសង្ខេបសង្ខេបទៅដល់ស្គាល់គ្នាអញ្ចឹងទៅក៏ដឹងរឿងប្រាប់រឿងរ៉ាវអីទាំងអស់អញ្ចឹងទៅក៏ដឹងរឿង ដកដឹងរឿងនិយាយប្រាប់ប្តីប្រាប់អីប្តីក៏កើតសង្វេគក្នុងចិត្តណាខ្លួនឯងប្រាប់ប្តីរួចហើយក៏កើតសង្វេគក៏ទៅបួសទៅបួសដំបងដូចបួសជាភិក្ខុណីឯដឹងឯងអឺឬក៏សុំកម្មាទោសដល់សុំកម្មាទោសអឺព្រះមហាកាចារណៈហើយក៏คล้ายមកជាប្រុសវិញមក អញ្ចឹងមួយប្តីហ្នឹងមិនដឹងធ្វើម៉េចមុនប្រពន្ធអញស្រីឥឡូវខ្លាយជាប្រុសអញ្ចឹងហើយក៏មិនប្រកាន់អីដែរថាមិនទេយើងបានបង្កើតកូនរួម គ្នាហើយនៅចំទាំងអស់គ្នាទៅចុះបានលាប្តីហ្នឹងថាសម្លាញ់ហើយខ្ញុំវាមិនដឹង ខ្លួនឯងជាអីទេនៅក៏មិនដឹងនៅធ្វើអីលាសម្លាញ់ឯងទៅបួសហើយគាត់ក៏ទៅបួសទៅជាប្រុសហើយណាបានទៅបួសណាមិនមែនទៅបួសជាភិក្ខុណីច្រឡំ ដល់ទៅបួសទៅគេចេះតែទៅសួររឿងវាចម្លែកគេចង់ដឹងគេចង់ដឹងថាលោកម្ចាស់មើលចង់ដឹងកូនកូនទាំងទាំងពីរលើកណា កូនមួយ កូនកើតពីប្រពន្ធណាការនៅជាខ្លួនប្រុសហ្នឹងកូនកើតពីប្រពន្ធមិនមែនកើតពីខ្លួនឯងហើយនឹងកូនពីរទៀតកើតពីផ្ទៃរបស់ខ្លួនឯងតើស្រឡាញ់កូនណាជាងឆ្លើយមកថាស្រឡាញ់កូនកើតពីក្នុងផ្ទៃខ្លួនឯងជាង ចឹងបានថាយើងថ្លឹងចិត្តម្ដាយចិត្តឪពុកគឺភាកច្រើនម្ដាយស្រឡាញ់ជាងហ្នឹងពូជសាច់ឈាមគាត់គាត់ឆ្លើយតែអញ្ចឹងថាកូនកើតពីផ្ទៃខ្លួនឯងស្រឡាញ់ជាងអឺគេចេះតែសួរសួរសួរសួរសួរសួរអញ្ចឹងទៅអឺ ក៏នឿយណាយនឹងការគេសួរក៏ខំរៀនមែនតែនយកទៅប្រតិបត្តិមែនតែនហ្នឹងគឺសម្រេចព្រះរហន្តទៅគេសួរទៀតតើតើកូនទាំងសងខាងហ្នឹងទាំងពីរលើកហ្នឹងឆ្លាញ់កូនណាជាងលោកថាកូនណាដូចតកូនណាគ្មានឆ្លាញ់គ្មានអីទេគ្មានជាប់ជាពាក់ស្អីទេកូនណាដូចតកូនណាសិតតសัตว์មានទុកដូចតែគ្នាគឺចិត្តស្មើហើយ វាលែងអាណាកូនអញអាណាកើតពីម៉ែវាអាណាកើតពីពោះអញលែងចែកប្រតិព្រះរហន្តអញ្ចឹងលែងចែកថាកូនណាកើតពីពោះអញកូនណាកើតពីពោះម៉ែវាឬក៏កូន គេកូនអញឡើងមានស្មើហ្មងអនុគ្រោះស្មើឃើញទេសួនណាអ្នកធ្វើឲ្យចោលចពាក់ដំបូងយើងថាចពាក់នឹងកូនកើតពីខ្លួនឯងអាកូនកើតពីប្រពន្ធនោះមិនសូវទេចិត្តនឹកតនឹកចឹងដែរប៉ុន្តែដល់ពេលចិត្តហ្នឹងវាលុប អាសក្តីជាប់ចម្ពាក់នៅក្នុងចិត្តនឹងចេញអស់ហើយ clean and clear អស់ហើយឃើញសត្វលោក ស្មើគ្នា កូនអញកូនគេគ្នាអញគ្នាគេអីសត្វលោកកើតមកគ្មានគ្នាណាកើតមកតែឯងតែឯងហ្នឹងងាប់ទៅវិញតែឯងតែឯងហ្នឹងមានគ្នាពីណាសិតតែសន្មត់ទាំងអស់ណាចឹងទៅសេចក្តីអនុគ្រោះរបស់លោកស្មើគ្នាកូនអញកូនគេអីក៏គ្នា ណាអញ្ចឹងដោះស្រាយរឿងខាងក្នុងឬក៏ដោះស្រាយរឿងខាងក្រៅថាដោះស្រាយរឿងខាងក្នុងខាងក្នុងបានហើយចប់រឿងចង់មានកូនប្រមាណមានទៅចង់មានញាតិប្រមាណមានទៅ ចង់មានបរិស័ទប្រមាណមានទៅប៉ុន្តែចិត្តវាមិនជាពាក់អឺពិសិដ្ឋហុងនេះសួរថាពេលដែលនៅម្នាក់ឯងហៅថាឯកាឬមិនហៅឯកាទេហៅថាឯកតោជន ឯកតជនឬក៏ថាឯកតោជនជនម្នាក់ឯងប៉ុន្តែឯកាយើងច្រើនប្រើ lonely របៀបកណ្ដោយកណ្ដែងណាឯកាយើងច្រើនពាក្យអញ្ចឹងអូយ កំព្រាឯកា ពាក្យថាឯកានេះវាមិនមែនទល់ទៅនៅម្នាក់ឯងមនុស្សខ្លះនៅជាមួយ គ្រួសារហ្នឹងគេមិនសូវយកចិត្តទុកដាក់ក៏មានអារម្មណ៍មួយថាឯកាឃើញទេ មាន feeling ថាមានចិត្តមួយគិតថាឯកាដល់គ្មានណាយល់ចិត្តនៅជាមួយគេជាមួយឯងមិនគេមិនយកចិត្តទុកដាក់ឯកាចឹងពាក្យឯកាច្រើននិយាយពាក្យកំសត់ឬក៏គ្មានអ្នកយល់ចិត្តអីចឹងណា so being alone it doesn't mean that lonely ចឹងនៅម្នាក់ឯងមិនមែនមានន័យថាកណ្ដោយកណ្ដែងឯកានោះទេ មែនទេ កណ្ដោយកណ្ដែងឯកាគឺមនុស្សដែលរស់នៅគ្មានសេចក្តីសុខមាន គ្នាក៏ដោយអត់គ្នាក៏ដោយហ្នឹងគេហៅមនុស្សឯកាប៉ុន្តែបើដើម្បីរស់ភាពសុខស្ងប់ក្នុងជីវិតបានពិតប្រកបនោះពពុទ្ធបង្រៀនឲ្យមនុស្សចេះរស់តែឯងចេះរស់តែឯងក្នុងទីនេះគឺមាន ខ្លួនជាទីពឹងទាំងដែលនៅក្នុងសង្គមមនុស្សច្រើនឬក៏មិនច្រើនក៏ដោយ មានសម័យពេលមួយហ្នឹងភិក្ខុមួយអង្គលោកទៅបិណ្ឌក៏តែឯងឆាន់ក៏តែឯងរៀនធម៌ក៏តែឯងស្វាធ្យាយក៏តែឯងបដិបត្តិក៏តែឯងសឹងក៏តែឯងល្បីថាអូលោកនេះមិនជាប់ជាពាក់ទេគឺទៅតែឯងរហូតហ្នឹងហើយល្បីលឺលឺលឺទៅដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គហៅមក ហើយវិខខទាំងឡាយប្រជុំវិខខទាំងឡាយថាតថាគតមិនមិនមិនហៅបុគ្គលដែលដើរតែឯងដេកតែឯងស៊ីតែឯងគួយតែឯងរស់នៅម្នាក់ឯងថាជាបុគ្គលតែឯងនោះទេហៅថាជាឯកតោជននោះទេអត់ទេលុះតែបុគ្គលឯណាមិន ប្រកាន់នៅក្នុងរូបថាជាខ្លួនវេទនាសញ្ញាសង្ខារនឹងថាជាខ្លួន ឬក៏មិនចម្ពាក់នៅរាល់ការឃើញការឮការដឹងក្លិនការដឹងរសការដឹងផតថាពៈដឹងធម្មារម្មណ៍ហ្នឹងហ្នឹងកំណត់ដឹងបានថាត្រឹមតែជាការសោយអារម្មណ៍ប៉ុណ្ណោះបុគ្គលឯណាដែល មិនមានឧបាទាននៅក្នុងខណ្ឌនោះឬក៏មិនជាប់ចម្ពាក់ទៅទាស់នឹងការសោយអារម្មណ៍នឹងឯងឈ្មោះថាបុគ្គលតែឯងបើទោះជានៅកណ្ដាលមហាជនក៏ដោយឃើញទេនៅកណ្ដាលមហាជនសរសើរអូខេសលេងជេអូខេសលេងអត់បញ្ហាសោះអាហ្នឹងម្នាក់ឯងមែនទេណាបើយើងអង្គុយនៅព្រៃម្នាក់ឯងនឹកអានេះនឹកអានោះ no not ម្នាក់ឯងគឺអញ្ញាអញ្ញាយជាមួយគេហ្នឹងណា នឹកនៅនេះនឹកនៅនោះខឹងនេះខឹងនោះអង្គុយម្នាក់ឯងប៉ុន្តែមិនមែនម្នាក់ឯងទេគឺរញ៉េរញ៉ៃណាស់ចិត្តនឹងជាប់ជាមួយអានេះជាមួយអានោះកងេកងុយមិនមែនជាម្នាក់ឯងទេប៉ុន្តែមកគល់ម្នាក់ឯងមែនទេអូខេម្នាក់ឯងគ្មានអ្នកដតីមានអ្នកដតីពីព្រោះរឿងដែលចូលមកគឺតាមតិចភ្នែកតិចចំនួនដាតកាយចិត្តក៏កំណត់ដឹងបានថាត្រឹមតែជាការដឹងរបស់ចិត្តតែប៉ុណ្ណោះ មិននាំឲ្យកន្លក់ចិត្តដោយសារការឃើញការលឺនោះឯងជាបុគ្គលតែឯងបើទោះជានៅក្នុងកណ្ដាលមហាជនក៏ដោយមហាជនក៏ដោយមហាជនក៏ដោយមហាជនក៏ដោយដែកដេតថ្មីថ្មីនេះ មានអ្នកលូកដៃចូល ក្នុងរឿងព្រះសង្ឃ ព្រះពុទ្ធសាសនាកម្ពុជាមានការលើកឡើង ពីលោកម្ចាស់កកដាចង់ផ្សឹកព្រះសង្ឃអាយុក្រោម56ឆ្នាំតើគំនិតនោះប៉ះពាល់ធ្ងន់ធ្ងរដែរឬទេមិនផងកកដាពីលោកម្ចាស់កកដាអូរឿងថ្ងៃមុនហ្នឹងឯងដែលលោកប្អូនកកដាលោកបកស្រាយរឿងលោកអីផ្លេចឈ្មោះ រឿងហ្នឹងប៉ះពាល់មិនប៉ះពាល់វានៅលើរឿងបុគ្គលរៀងខ្លួនតើបុគ្គលហ្នឹងនិយាយដល់ចិត្តអីហើយយើង មានចិត្តអីក្នុងការ ទទួលយកនោះយើងប្រកាន់អត់តែប៉ុណ្្នឹងឯងបើរឿងយ៉ាងណាយ៉ាងណីដំណើរការ ផ្លែផ្នែកច្បាប់ផ្នែកអីអាត្មាមិនលូកដៃទេប៉ុន្តែគាត់ថាសម្រាប់អាត្មាបើសិនជា ការប៉ះពាល់ពុទ្ធសាសនាមែនទែនគឺការមិនគោរពធម៌វិន័យអញ្ចឹងការមិនសិក្សាការមិនគោរពធម៌វិន័យទៅជាការប៉ះពាល់ធ្ងន់ធ្ងរប៉ុន្តែមិនមែនអត់របៀបធ្វើការទេ បើសិនសម័យពុទ្ធកាលបើមាននរណាប្រមាថនិយាយមិនស្ដាប់ប្រសងក៏មាន ផែនការក្នុងការទប់ទល់ដែរមិនមែនថាជាតែនៅស្ងៀមទេញាតិញោមប្រហែលជាធ្លាប់ឮវិធីផ្កាប់បាតសម្រាប់ឧបាសកណាដែលប៉ុន្តែមានមានសិទ្ធធ្វើទៅនៅអ្នកកាន់នៅក្នុងពុទ្ធសាសនាហ្នឹងដែរបើគេកាន់សាសនាផ្សេងក៏មិនដឹងទៅធ្វើមិនដែរហ្នឹងដូចជាបាសកណាមានទឹកថែរឹងរស់ប្រមាថកាត់ទៀនប្រសងអីចឹងទៅ និយាយមិនស្ដាប់លោកមានវិធីផ្កាប់បាទផ្កាប់បាទហ្នឹងគឺលោកចេញញាត់ហ្មងសង់ទូទាំងសកលហ្នឹងថាមិនឲ្យរាប់របុគ្គលហ្នឹងទៅនិមន្តចង្ហាន់ក៏មិនឲ្យទទួលសំដែងធម៌ក៏មិនឲ្យធ្វើរហូតដល់បុគ្គលហ្នឹងសុំទោសអាហ្នឹងវិន័យផ្កាប់បាទហ្នឹងមានមានដែរមានចែកដែរប៉ុន្តែ ច្បាប់បច្ចុប្បន្នខ្មែរមិនសូវដឹងទេនឹងទុកលើ មន្ត្រីសង្ឃលោកចាត់ការចុះមិនមិនសូវយល់ដែរថាកម្រិតណាវាជាស្អីកម្រិតណាវាជាអីចឹងណាបើគ្រាន់ថាអឺទាំងអស់គ្នា យើងបញ្ចេញទស្សនៈឬក៏យោបល់អ្វីមួយហ្នឹងវាគួរតែគិតដែរយើងរាល់ថ្ងៃវានេះសង្គមនេះសង្គម Facebook ហ្នឹងវាធ្វើឲ្យយើងប្រហែស ព្រោះពាក្យយើងប្រមាថគ្នាអីហ្នឹងបើបើបើចំពោះមុខគ្នាហ្មងយើងយើងអត់ហ៊ានទេប៉ុន្តែនេះអាប្រព័ន្ធ Facebook ធ្វើឲ្យមនុស្សក្លាហានអត់ដឹងខ្លួនទេក្លាហានហួសគេហៅលៀនហួសអណ្ដាតហីហ៊ានហួសអឺលៀនហួសចការហាហួសអណ្ដាតអីវាចេះតែឲ្យមានអីដូចដូចដូចអញម្នាក់ឯងអញ្ចឹងណាមិនមែនទេមិនមែនទេតែនិយាយទៅ មែនទេវាខ្លាំងជាងអាផ្ដាល់មុខទៀតណាអានិយាយតាមហ្នឹងពួកអីតែចេញទៅគេ record គេថតទុកបើយើងនិយាយផ្ដាល់មុខមិនសូវមានណាចាប់ផ្ដើមថតហ្មងផងអាផ្ដាល់មុខគ្នានោះមិនសូវគ្រោះថ្នាក់វិញទេមានកំណត់អីនិយាយគ្នាមិនងាយពីណាថតអីទេមិនជំនុំគ្នាអីណាតែតឡាយទៅកុំកុំគិតថាសរសេរផុសអីក៏ដោយហើយផ្សាយទៅអីក៏ដោយត្រូវដឹងថាហ្នឹងគេទុកហើយព្រោះគេមាន ចំណាប់អារម្មណ៍មិនសូវល្អលើយើងផងគេថតទុកហើយហើយថតទុកមិនមែនថតទុករឿងល្អទេរត់តែចំណុចខ្សោយនឹងឯងអញ្ចឹងມັນរាល់ពេលដែលអាត្មានិយាយបានមិនដែលគិតថាអាត្មានិយាយម្នាក់ឯងអាត្មាថាខ្មែរទូទាំងពិភពលោកកំពុងតែមើលអាត្មាអញ្ចឹងអាត្មាច្បាស់ណាស់ក្នុងចិត្តថាបើពាក្យនឹងអាត្មាហ៊ាននិយាយប៉ុណ្ណឹងចុះបើជួបម្ចាស់គេផ្ទាល់អាត្មាហ៊ាននិយាយប៉ុណ្ណឹងថាហ៊ាននិយាយនៅតែចឹង ព្រោះអាត្មាមិនដែលនឹកថាអាត្មានិយាយក្រៅខ្នងគេទេអាត្មាថាអាត្មាកំពុងនិយាយមុខអ្នកទាំងអស់គ្នាហ្មងប៉ុន្តែឃើញ អ្នក ប្រើ Facebook ភាកច្រើនចេះភ្លេចខ្លួនភ្លេចខ្លួនថាអាងទៅពីចងាយសរសេរទៅជេរទៅអីទៅអីច្រឡំថាខ្លួនឯងក្លាហានណាមកថាកំសាកទេអាហ្នឹងហ៊ានពីចងាយហ្នឹងកំសាកទេដល់ជួបមនុស្សមែនតើអត់ហ៊ាននិយាយហ្នឹងមនុស្ស កំសាកទេហ៊ានទៅពីយ៉ាងណានោះមើលអាត្មានិយាយមើលបើអាត្មានិយាយចឹងអាអាប្រយ័ត្នជាងអាត្មាទៅទេស ផ្ទាល់ទៀតកាលអាត្មាដើរទេសនាច្រើននៅស្រុកម៉ែអាត្មានិយាយខ្លាំងជំនឿប្រទេសប្រដៅអាត្មានិយាយខ្លាំងជាងឥឡូវនេះឆ្ងាយនឹងនិយាយផ្ទាល់ហ្មងតែបើថយមកនិយាយចេះអាត្មាថាកាន់តែស្ងាត់កាន់តែគូប្រយ័ត្នសតិស្មារតីនឹងត្រូវមាន ចឹងនិយាយត្រឹមយើងជួបម្ចាស់គេយើងអាចនៅនិយាយប៉ុណ្ណឹងដដែលមិនបាច់លេបពាក្យទេកាលនឹងនិយាយមិននិយាយចឹងតែប៉ុណ្ណឹងតែអាត្មានិយាយពីរឿងជំនឿផ្ដេសផ្ដាស់និយាយពីរឿងអាគុំអូមអាមអីអីអ្នកធ្វើហ្នឹងមកសួរអាត្មាអាត្មាទៅនិយាយចឹងនៅតែនិយាយប៉ុណ្ណឹង អត់មិនដឹងថានិយាយម៉េចឲ្យវាខុសប៉ុណ្ណឹងជាងខ្មែរមិនចង់ straight away ចំពោះរឿងដែលកើតឡើងនេះទៅគ្រាន់តែផ្ដាំបងប្អូន បងបងពូពូមីមីងញោមញាតទាំងអស់ថា មហាត្មកិន្ធីគាត់ថាអឺ ចរិតស៊ីនណាចរិត original របស់មនុស្សវាមានតែមួយទេបើមនុស្សមានចរិតពីរមនុស្សខូចហើយអានឹងមហាធម្មកិន្ធីគាត់ថាយើងយើងមើលបើពីចងាយយើងហ៊ានជេរយើងហ៊ានប្រមាថកាត់ទៀនឬក៏យើងមិនហ៊ាន ដាក់ឈ្មោះខ្លួនឯងយើងដាក់ account ផ្សេង ទៅជេរវាចោលគេទៅគ្រាន់តែធ្វើហ្នឹងយើងវាទុច្ចរិតបាត់ហើយណា ជាងការអត់ហ៊ានដាក់ account ខ្លួនឯងទៅជេរទៅបចោឯងបង្កើត account ផ្សេងទៅដាក់រូបឆ្មាទៅដាក់រូបស្អីទៅ ទៅជេរគេថាថោកទាបជេរដល់ម្ដាយគេជេរដល់ស្អីស្អីអត់ទាំងហ៊ានដាក់រូបពិតទៅជេរផងហ្នឹងនឹងណាអ្នកទុច្ចរិតទុច្ចរិតតាំងពីគំនិតលាក់មកឲ្យគេឃើញម៉េះឃើញទេហ្នឹងបាច់ទៅរយណាតែទុច្ចរិតមើលតែខ្លួនយើងទៅដឹងថាគំនិតយ៉ាងម៉េច ហើយថ្ងៃមុនក៏ឃើញដែរឃើញរឿងញ៉ៃញ៉ៃរឿងហ្នឹងប៉ុន្តែនឹងទុកឲ្យផ្នែកច្បាប់អ្នកធ្វើការចុះអាត្មាអាត្មាសម្រាប់អាត្មាផ្ដាល់ថាការប៉ះពាល់ដ៏ធំបំផុត សម្រាប់អឺ Buddhism យើង គឺការមិនរៀនមិនគោរពប្រតិបត្តិហ្នឹងតាមមេគារបស់ព្រះសម្មាសម្ពុទ្ធរបស់អង្គត្រាស់សម្ដែង ប៉ុន្តែទូនាទី មន្ត្រីសង្ឃមានទូនាទីការពារកិត្តិយសរបស់ប្រសង់ខ្មែរអីហ្នឹងសូមប្រកេនអឺសិទ្ធនឹងចំពោះមន្ត្រីសង្ឃចាស់អាត្មានឹងគ្មានសិទ្ធអីទៅនិយាយទៅហាម ពីណាមកឲ្យជេរអីទេព្រោះគេជេរអាត្មាអស់ថ្ងៃដែរហ្នឹងព្រោះអាត្មានឹងជេរ គេជេររាល់ថ្ងៃរហូតដល់អាការជេររបស់គេនឹងคล้ายជាបង្អែមជីវិតអាត្មាបាទអញ្ចឹងមិនងាយមិញបងអូនវណ្ណៈខលមកឃើញនៅនេះនៅនោះជេរប្រមាថអាត្មា ខ្លះសេសភៅជេរអាត្មាទៀតគេឃើញគេប្រាប់មកថាអត់អីទេឥឡូវនឹងការជេរនឹងคล้ายជាបង្អែមជីវិតអាត្មាបាទហើយណាសម្រាប់ខ្លួនអាត្មាហ្នឹងអត់អីទេកុំឲ្យតែជេរម៉ាំងទៅមុតសាច់ ជេរម៉ាំងមកវាដាច់សាច់តនេះម្បាក់ចូលពេទ្យអាហ្នឹងគេលោម្បាក់ទ្រាំទៅជេរលឺធ្វើមកតិចអីទេហ្នឹងហើយអ្នកសួរមិនមែនថាមិនយល់ទេក៏ប៉ុន្តែទៅជួបព្រឹត្តិការណ៍អញ្ចឹងអញ្ចឹងបើគាត់ចូលចិត្តអុចឲ្យគាត់អុចកុំទៅថាអីថាអីឲ្យគាត់បានតែប្រតិកម្មនឹងឯង ហ្នឹងដូចមនុស្សតែញៀននឹងអីហើយយើងទៅប្រាប់វាទល់តែគាត់ភ្ងាខ្លួនឯងធូបនឹងវាអត់មានចង្រៃអីទេចង្រៃតែទិដ្ឋិទេតួធូបហ្នឹងតួធូបហ្នឹងវាអត់មានចង្រៃអីចង្រៃតែទិដ្ឋិទេហ្នឹងហើយធូបហ្នឹងសម័យពុទ្ធកាលគេប្រើដែរប៉ុន្តែបើធប់បំណងដែលគេប្រើវាប្រើខុសពីឥឡូវ មាន2ចំណុចដែលគេប្រើណាត្រឹមត្រូវមួយគេប្រើបង្អើលសัตว์ដូចជាអឺលោកបដិបត្តិធម៌ក្នុងព្រៃអីចឹងទៅ លោកត្រូវគង់យូរឯក្នុងរូងភ្នំរូងថ្មអីចឹងមានមូសមាន អីវាមកខំអញ្ចឹងទៅ លោកធ្វើធូបនឹង បង្ហុយបង្ហុយទៅសัตว์ល្អិតវាអត់មក ដេញមូសដេញអីចឹងណាប៉ុន្តែมันសម្លាប់ទេអាហ្នឹងមួយយ៉ាងនៃមួយយ៉ាងទៀតគេធ្វើជាលក្ខណៈគ្រឿងកោបព្រោះដុតដុតបានវាឈ្ងុយដុតទៅបានវាកោបគេដុតបូជាមិនមែនដុតសុំទេហ្នឹងហើយដូចយើងបូជាផ្កាបូជាអីចឹងទៅប៉ុន្តែធូបហ្នឹងគឺគេធ្វើពីគ្រឿងកោបកាលនោះមានណាចេះធ្វើទឹកអប់ តែគេយកក្លឹមច័ន្ទលំអិតក្លឹមច័ន្ទអីយកមកពូតបុកឲ្យម៉ត់ពូតទៅហើយធ្វើជាធូបទៅដុតបូជាគេថ្វាយគ្រឿងកោបក្នុងន័យហ្នឹងអត់ខុសទេ ប្រើក្នុងន័យអញ្ចឹងអត់ខុសទេណាប៉ុន្តែអ្វីដែលខុសនឹងស្ដាប់ឲ្យតន់ថាធូបអត់ខុសទេធូបអត់មានខុសទេទោះបីធូបរាល់ថ្ងៃហ្នឹងក៏អត់មានខុសអីដែរអត់មានចង្រៃអីទេធូបហ្នឹង តែត្រង់ចង្រៃគឺអត់ធូបមិនបានណារឿងចង្រៃគឺអត់ធូបមិនបានបើអត់ធូបដូចដូចអត់បានធ្វើប៉ុនអាហ្នឹងចង្រៃធូបអត់ចង្រៃទេមានក៏ដុតមិនមានក៏ហីទៅបើយើងដុតនៅក្នុងបំណងថាបូជាដូចធូបកោបណាធូបកោបខ្មៅខ្មៅគេធ្វើធូបកោបដុតមួយសរសៃពីរសរសៃទៅវាកោប ណាដុតជាលក្ខណៈបូជាអញ្ចឹងអត់អីទេទៀនក៏អត់ចង្រៃបើពេលយប់អញ្ចឹងទៅដុតទៅវាភ្លឺដុតមានពីរយ៉ាងរឿងដុតទៀនហ្នឹងដុតពីរយ៉ាង មួយដុតឲ្យស្អាតពេលយប់ដុតរាប់ពាន់ដើមមើលទៅឲ្យស្អាតតាក់តែងទៅភ្លើងមើលទៅវាស្អាតជួជួអញ្ចឹងទៅបំដងអាត្មាក៏ដុតដែរពេលយប់ដុតជាគៀងរាប់រយរាប់ពាន់អាត្មាធ្វើប៉ិនធ្វើធ្វើធ្វើអីថាធ្វើឲ្យស្អាត ឲ្យវាល្អមើលបំណងឯនៅលើបំណងឯខុសត្រូវនៅលើបំណងរបស់យើងអឺហើយម្យ៉ាងទៀតពេលយប់ទៅយើងដុតទៅដើម្បីបំភ្លឺហើយចុះបើយប់មានអកិសនីដុតទៅអីអាហ្នឹងជាបញ្ហាឃើញទេពីព្រោះអីច្បាស់លាស់ណាស់រឿងដុតទៀនក៏គេដុតដែរប្រទីប គេដុតប្រទីបហៅថាប្រទីបអញ្ចឹងប្រទីបហ្នឹងធ្វើពីចន្លោះក៏ដោយធ្វើពីទៀនក៏ដោយធ្វើពីអីក៏ដោយឲ្យតែបំភ្លឺហៅថាប្រទីបៈបល័យគ្មានពាក្យទៀនទេមានពាក្យថាប្រទីបៈហ្នឹងប្រែថាគ្រឿងបំភ្លឺហ្នឹងសម័យពីដើមគេដុតចន្លោះគេដុតចកៀងក្រោយមកចេះធ្វើទៀនក៏គេដុតទៀនទៅប៉ុន្តែសរុបមកហៅថាប្រទីបទាំងអស់គ្រឿងបំភ្លឺណាប្រទីបប្រទីបហ្នឹងហៅថាបដុតដុតប្រទីបដុតប្រទីបហ្នឹងគឺថាដុតគ្រឿងបំភ្លឺ នៅក្នុងវិន័យរបស់អឺភិក្ខុសង្ឃពេលដែលធ្វើបាដិមោកមានពេល2ដែលត្រូវធ្វើជាងការលោកធ្វើពេលថ្ងៃជាងការលោកធ្វើពេលយប់មានបបកិច្ចនឹងលោកសួរភិក្ខុអ្នកសួរថាតើកិច្ចដែលត្រូវអុចប្រទីបធ្វើឲ្យនៅដុតប្រទីបនៅនិយាយចឹងដុតប្រទីបនៅបើពេលថ្ងៃ លោកឆ្លើយថាសូរិយាលោកាសៈអដ្ឋិឥឡូវហ្នឹងពន្លឺព្រះអាទិត្យនៅមាននៅឡើយអញ្ចឹងបតិបកិច្ចចាំណដ្ឋិលោកថាអញ្ចឹងកិច្ចដែលត្រូវអុចបតិបហ្នឹងมันចាំបាច់ទេណដ្ឋិมันមានទេមិនបាច់ទេឃើញទេអាហ្នឹងបើធ្វើពេលថ្ងៃកម្មវិធីពេលថ្ងៃពលឺថ្ងៃមានបាច់ដុតទេអាទៀនធូបអីហ្នឹងលោកមិនបាច់ដុតទេអញ្ចឹងវត្ថុបំណងគេច្បាស់ណាអាហ្នឹងបំណង នៅក្នុងពុទ្ធសាសនាមែនទេឯនោះនៅក្នុងធម៌វិន័យមែនទេណានឹងពុទ្ធសាសនាមែនទេណាព្រះអង្គបរៀនអញ្ចឹងបើធ្វើពេលថ្ងៃលោកថាមិនបាច់ដុតទេអាប្រតិបនឹងតែបើធ្វើពេលយប់អត់ដុតប្រតិបត្រូវទោសត្រូវទោសពិខុទាំងអស់ត្រូវបាត់ទុកគាត់ទាំងអស់ហ្នឹងហេតុអីពីព្រោះពេលយប់លោកភ័យច្រើនលោកនៅព្រៃអញ្ចឹងណា ចឹងពេលដែលជុំគ្នាធ្វើប៉ាតិមោកហ្នឹងសัตว์វាមកសัตว์ក្អែបសัตว์ខ្ទួយសัตว์ពស់សัตว์អីហ្នឹងវាមកចឹងទៅវាគ្រោះថ្នាក់ចឹងលោកត្រូវបំពុះភ្នក់ភ្លើងឬក៏ដុតប្រទីបដែលហៅគ្រឿងបំភ្លឺហ្នឹងឲ្យភ្លឺច្រើនឡើងចឹងលោកសួរទៀតដែរដុតភ្លើងនៅអញ្ចឹងឥឡូវនេះมันមានពន្លឺព្រះអាទិត្យទេអាបទីបកិច្ច បកិច្ចចឹងអដ្ឋិអដ្ឋិវិញឡើងអដ្ឋិអញ្ចឹងអឺកិច្ចដែលត្រូវដុតប្រទីបនឹងត្រូវចាំបាច់មាន ត្រូវតែធ្វើបើមិនធ្វើត្រូវទោសអញ្ចឹងវត្ថុបំណងគេដើម្បីអីថាវត្ថុបំណងនៃការអុជប្រទីបនឹងគឺដើម្បីបំភ្លឺអញ្ចឹងណាដើម្បីបំភ្លឺពពុទ្ធអត់មានបង្រៀនអីដែលរឿងអត់ហេតុផលសូម្បីតែវិន័យក៏ដោយមិនបាច់ដល់អភិធម្មទេតែវិន័យហ្នឹងក៏ត្រូវតែមានហេតុដែរមាន ការពន្យល់ត្រឹមត្រូវដែរបានហាមឬក៏អនុញ្ញាតឃើញទេហើយចុះយើងមិនក៏ថាអត់ធុំមិនបានដល់រហូតចឹងណាមិនក៏អត់ដុតទៀនមិនបានរហូតអាហ្នឹងរឿងអីវាគ្មានរឿងហេតុផលអីទេរឿងជឿជាប់អញ្ចឹងតែមកវាអត់មានហេតុផលអីបញ្យល់ក្មេងទេឥឡូវមិនទៅបញ្យល់ចាស់ទេចាស់បញ្យល់ឡើងបានឯបាក់ភ្នត់ឯងប៉ុន្តែបើយើងរស់ជាមួយ សង្គមមនុស្សដែលគេមានហេតុផល តណាដែលពពុទ្ធមិនអាចបញ្យល់បានដុតទៀនដុតក៏ប៉ុន្តែហេតុអីបានដុតថាមកវាលងឹតចុះបើវាភ្លឺហើយដុតទេបាច់ទេឃើញចឹងបានក្មេងខ្លះវាសួរសួរយាយរហូតយាយអុចទៀនធ្វើអីពូលឹងព្រាតពេញហ្នឹងហើយអុចទៀនធ្វើអីអុចយកប៉ុនហើយចុះបើអត់ដុតធូបហ្នឹងអត់ប៉ុនទេអត់អត់អុចទៀនហ្នឹងអត់ប៉ុនទេប៉ុននឹងទៀនហ្នឹង ទេអានឹងជំនឿតាំងពីដើមយ៉ាងច្រើនគាត់ឆ្លើយធំប៉ុណ្ណាហើយតាំងខ្លួនថាដើរតាមពពុទ្ធដើរតាមពពុទ្ធអីណាពពុទ្ធអ្នកប្រាជ្ញកពូលអ្នកប្រាជ្ញមានហេតុផល នៅក្នុងគ្រប់អំពើទាំងអស់គ្មានរឿងអីដែលពពុទ្ធចាល់មួយទេគ្មានទេរាល់ស្អីដែលព្រះអង្គអនុញ្ញាតក៏ត្រូវមានហេតុព្រះអង្គដកបញ្ញត្តិក៏ត្រូវមានហេតុអញ្ចឹងអត់មានរឿងអីដែលអត់មានហេតុផលទេពុទ្ធ ហ្នឹងចឹងអាត្មាបញ្យល់បានប៉ុណ្ណឹងប៉ុន្តែអឺគាត់ថាបើមិនដុតអាហ្នឹងមិនមែនពុទ្ធសាសនាគាត់ថាគាត់ថាហ្នឹងពុទ្ធបង្រៀនតែពីរឿងចម្រើនកុសលលះអកុសលហ្នឹងវាមានពាក់ព័ន្ធអីអារបស់ខាងក្រៅហ្នឹងមានពេលខ្លះយើងត្រូវការក៏ប្រើទៅបើមិនចាំបាច់បាច់ប្រើឧទាហរណ៍ដូចអឺ មានរឿងប្រវត្តិដ៏ច្រើនដែលស្ដាប់ទៅបើគិតតន្តិវិយលបាត់ហើយប៉ុន្តែស្ដាប់នឹងស្ដាប់អត់គិតស្ដាប់នឹងស្ដាប់តាំងពីសក់ខ្មៅរហូតដល់សក់សរហូតដល់អស់សក់ប៉ុន្តែដែរគិតទេព្រោះស្ដាប់ស្ដាប់យកតែប៉ុនស្ដាប់ចង់បានតែប៉ុននៃណានៃនោះអាប៉ុនរាល់ថ្ងៃនឹងអត់យកសោះសូសាំងលៈបតេបញ្ញាការស្ដាប់ធัวដោយល្អរមែងបាញ់បញ្ញានឹងមិនដែលស្ដាប់យកបញ្ញាឥឡូវនឹងផងហ្នឹងអត់ហ្នឹង រឿងក៏ស្ដាប់តែព្រោះណាព្រោះណាព្រោះណាទាំងអ្នកទេសទាំងអ្នកស្ដាប់ហ្នឹងដូចគ្នាជាប់នឹងអារបស់ហ្នឹងដូចតែគ្នាឲ្យអ្នកស្ដាប់លះមិនបើអ្នកទេសហ្នឹងដូចច្រើនជាប់នឹងអាហ្នឹងដែរប៉ិនចេះចេះលើកហ្នឹងដែរឧទាហរណ៍ដូចរឿងមត្តកុណ្ដលីហ្នឹងរឿងនៅខាងដើមកពីធម្មបទហ្នឹងលោកមិនតិចមើលអង្គឯងធ្លាប់ធ្លាប់ចេះរឿងហ្នឹងប៉ិនសួរថាយករឿងហ្នឹងមកអ pl ្លាយក្នុងជីវិតបានទេអត់បានទេ និយាយពីទេសទេសរឿងរិចមាត់ម្នាក់ម្នាក់ដែលថាមិនតែទេសរឿងហ្នឹងស្មានថាមិនមិនមានទេប៉ុន្តែបានតែសបករឿងខ្លឹមសាររឿងយកអត់បានកន្លែងហ្នឹងព្រះអង្គចង់បញ្ជាក់ថាអាការសែនព្រេនអាការបន់ស្រន់អាការស្អីស្អីនោះវាអត់ប្រយោជន៍ទេកន្លែងហ្នឹងអីសួរថា លោកបួសត្រឹមតែ3ភាសាឡើង ទៅតើអង្គណាមិនដែលទេសរឿងហ្នឹងប៉ុន្តែគេទេស តាមទូនាទីអ្នកស្ដាប់ក៏ស្ដាប់យកបនស្ដាប់អត់គិតស្ដាប់អត់ពិចារណាបើយល់តែប៉ុណ្្នឹងមិនបាច់រៀនអភិធម្មក៏បានដែរយល់បាត់ហើយឬក៏រឿងមាននុបដែលទៅយំរឿងគោងាប់អីចឹងតាមួយហ្នឹងគាត់យកទុសែនព្រេនបនស្រន់កន្លែងកូនគាត់ដុតហ្នឹងមកសឹងថាមិនតិចមើលអងចេះរឿងហ្នឹង ហើយក៏ធ្លាប់ទេសរឿងហ្នឹងថាមិនបើបួសយូរបន្តិចមិនតិចជាង50ដង ក្នុងការលើករឿងហ្នឹងប៉ុន្តែសួរថាខ្លួនឯងអ្នកនិយាយហ្នឹង apply បានទេហើយអ្នកស្ដាប់នឹងយល់ទេមិនបាច់ឲ្យពិធំទេតែបសោធម្មតារឿងធម្មតានឹងយល់តែយល់តែហ្នឹងលេខសំខាន់ឯរឿងខាងក្រៅទាំងអស់ហ្នឹងដោយរឿងមត្តកុនតលីនឹងរឿងប៉ុនអញ្ចឹង ព្រះនិយាយពីចិត្តតែចិត្តល្អវាល្អហើយបុណ្យមត្តកុណ្ដលីកើតនៅក្នុងតកូលអ្នកមានឪពុកនឹងកំណាញ់មិនដែលធ្វើបុណ្យធ្វើទានអីទេអត់មានកម្មវិធីបុណ្យអីទៅគាត់ធ្វើមួយទេហើយមត្តកុណ្ដលីនៅជន្ទង់នៅអឺក្មេងយុវវ័យនៅឡើយហើយដល់ឈឺទៅមានដែរបានទៅដុតទៅធូបអីណាមានឯណាឈឺនឹងឪពុកអត់ហ៊ាន ទុកក្នុងផ្ទះទេ លើកមកឲ្យដេកនៅរបៀងខាងក្រៅដោយគិតថាក្រែងលោមានញាតមកសាកសួរសុកទុកទៅឃើញទ្របឃើញសម្បត្តិដល់លោកទៅសុំទៅឯងវាពិបាកហាមាត់ធ្វើឲ្យអញ្ចឹងក៏លើកឲ្យទៅដេកនៅខាងក្រៅទៅណាដូច្នេះកបជួនព្រះសម្មាសម្ពុទ្ធព្រះអង្គ ឃើញបនិស័យព្រះអង្គទៅបិណ្ឌបាតហ្នឹងមត្តកុណលីដាច់ខាតអត់បានដុតធូបឯពេលហ្នឹងដាច់ខាតអត់បានដុតទៀនទេហើយក៏មិនធ្លាប់ធ្វើពីមុនមកដែរពូមានដែលទៅវត្តទៅវាស្អីគាត់អត់ទេឬនឹងអង្គណាដែលថាមិនចេះដែលចូលសាលាពុទ្ធកៈរៀនដល់ថ្នាក់ទី2នៃសាលាពុទ្ធកៈចេះហើយរឿងហ្នឹងយកតែរឿងហ្នឹងមួយវែកញែកឲ្យតែច្បាស់មនុស្សឡើងជឿខុសហើយ មនុស្សលែងជាប់នឹងរបស់ខាងក្រៅហ្នឹងហើយកន្លែងហ្នឹងមកនិយាយមកទៀតគេលោកអ្នកខ្លះគាត់ថ្មីសុទ្ធដែលលឺឯងខ្ញុំចង់បញ្ជាក់រឿងដែលគេស្ដាប់ទៅសម្រេចគុណធម៌បាននៅការយល់ដឹងគេស្ដាប់គិតណា ស្ដាប់គិតត្រេះរិះពិចារណាណាត្រូវក៏យកទៅណាខុសចោលទៅគេរែងស្ដាប់ទៅគេរែងយកហើយញាតិញោមទាំងអស់ ពុទ្ធបរិស័ទ90%ជាងអាត្មាថាធ្លាប់ឮរឿងហ្នឹងប្រហែលមិនតិចជាង50%ឯងរឿងហ្នឹងប៉ិនមិនដឹងបានគិតអត់ឮហើយមិនដឹងបានគិតអត់ឬក៏គិតថាជារឿងនិទានឬក៏រឿងស្អីណានៃវាមិនមែនជារឿងដែលពុទ្ធបរិញ្ញាយើងជួនកាលគិតអញ្ចឹងណានៅពេលហ្នឹង គាត់ដើរទៅរកឆ្នាំអត់ហ៊ានទៅរកពេទ្យទេខ្លាចអស់ថ្លៃឈ្នួលពេទ្យទៀតកណ្ដាញដល់ប៉ុណ្្នឹងឯងដល់ទៅសួរគេសួរឯងគេដឹងចរិតតានឹងកំណាញ់ពេកអញ្ចឹងគេអត់ប្រាប់ឆ្នាំត្រឹមត្រូវទេបល័យថាយ៉ាងវាតាំងវាឆ្នាំហ្នឹងឆ្នាំផ្ដេសផ្ដាស់ជាប្រាប់ទៅគាត់ទៅផ្សំដាក់ទៅគោនឹងកាន់តែឈឺធ្ងន់ឡើងធ្ងន់ឡើងអត់មានទេណាអត់មានលោកណាទៅសូត្រមន្តអត់មានអាចារ្យណាទៅឲ្យធัวស្អីទេអត់មានទេពេលហ្នឹង ហើយព្រះសម្មាសម្ពុទ្ធព្រះអង្គឃើញបដិស័យក្មេងហ្នឹងព្រះអង្គទៅឈរនៅមុខផ្ទះហ្នឹងហើយបញ្ជូនរស្មីរបស់ព្រះអង្គឧទាហរណ៍ទៅជញ្ជាំងអញ្ចឹងក្មេងហ្នឹងដេកផ្អៀងទៅទៅជញ្ជាំងដេកដេកផ្អៀងបែរមុខទៅជញ្ជាំងអញ្ចឹងនៅវេរ៉ាវ៉ារ៉ាងដាខាងមុខហ្នឹង veranda យ៉ាវេរ៉ាវេរ៉ងដាហ្នឹងអារៀនហាលខាងមុខអញ្ចឹងដល់ពេលពលឺព្រះអង្គជះទៅជញ្ជាំងអញ្ចឹងទៅក៏មើលតាមពលឺហ្នឹង ប្រឹងប្រែមើលព្រះអង្គមិនចង់រួចផងក៏ធ្វើសេចក្តីជ្រះថ្លាចំពោះព្រះអង្គចិត្តសុទ្ធហ្មងខណៈលើកដៃស្វះលើកមិនរួចផងបានស្អីទៅដុតទៀនដុតធូបពេលហ្នឹងហ្នឹងហើយរួចទៅក៏អស់ជីវិតទៅប៉ុន្តែមុននឹងអស់ជីវិតហ្នឹងចិត្តស្អាតចិត្តជ្រះថ្លានឹងពុទ្ធចិត្តស្អាតជាចិត្តល្អជាចិត្តកុសលជាចិត្តបុណ្យឃើញទេ បុណ្យហ្នឹងគឺចិត្តស្អាតនឹងហើយអត់មានរឿងអំពើធ្វើអីរៀបអីទេហើយគាត់នោះក៏គ្មាន ដឹង ពិធីរៀបប្រឡងបលាំងអីទេអត់ទេអត់ដឹងអីទេគាត់មិនដឹងទេឪពុកហ្នឹងអឺពេលដែលកូនស្លាប់ទៅក៏នឹកសំណោះខ្លួនឯងអញហើយខំមិនសមគួរពូនកពូនទ្រពសម្បត្តិហ្នឹងគិតថាដើម្បីកូនឥឡូវកូន មិននៅផងនឹងឲ្យតាណាគង់តាគេរឹបអូសយកអស់អស់ពីអញទៅគេយកអស់ចឹងវាស្ដាយខ្លាំងណាស់ស្ដាយកូននឹងមួយថ្ងៃមួយថ្ងៃយកសំណែនទៅសែនណាកន្លែងដុតណាទៅសែនណាកន្លែងដុតហ្នឹងហើយចេះតែហៅកូនណាយកូនតូចកូននៅទីណាកូនមកបរិភោគចោះឪពុកយករបស់ដែលកូនចិត្តចូលចិត្តមកហើយចឹងជាល្អូម្នាក់ឯងចឹងទៅ កូនដោយអំណាចសេចក្តីជ្រះថ្លាមហាកុសលដែលកើតឡើងមុននឹងពេលស្លាប់នឹងជាជានកកម្មបច្ច័យញ៉ាំងបដិសន្ធិឲ្យកើតឡើង នៅ ក្នុងឋានតាវតឹងជាទេវបុត្រអញ្ចឹងឃើញទេរឿងកំណើតដែលគាត់បដិសន្ធិក្នុងតាវតឹងហ្នឹងអត់មានពាក់ព័ន្ធមួយឪពុកហ្នឹងណាឪពុកហ្នឹងអត់មានធ្វើអីសម្រាប់បដិសន្ធិរបស់គាត់ទេ គឺសេចក្តីជ្រះថ្លារបស់គាត់ចិត្តស្អាតរបស់គាត់មុនពេលស្លាប់នឹងឯងដែលជាបច្ច័យឲ្យមានបដិសន្ធិនៅក្នុង តាវតឹងក៏លេចមើលកុសលកម្មរបស់ខ្លួនក៏ដឹងថាបានព្រោះអ្វីក៏លេចមើលឪពុកនឹងឪពុកនេះ នៅតែថាអញ្ចឹងថាភ្លើដដែលខាងកាលមុនទៅវាកណាញ់ ឥឡូវនឹងចំណាយទ្របចំណាយវាអត់ត្រូវទៅទៀតយកទៅសែនអត់ប្រយោជន៍ឃើញកូនហ្នឹងម្ចាស់ខ្លួនកូនហ្នឹងឃើញអញ្ចឹងពពុទ្ធចង់ពង្រៀនសត្វលោកហ្នឹងប៉ុន្តែតាមរយៈរឿងរ៉ាវហ្នឹងព្រះអង្គលើកឲ្យយើងរៀនបើសម្រាប់មនុស្សអ្នកឆ្លាតមិនបាច់លើករឿងអញ្ចឹងទេរៀនតាហេតុហើយផល ប្រតិចៈសមុបាទហ្នឹងវាច្បាស់អស់ហើយប៉ុន្តែមនុស្សវាលំបាកយល់អញ្ចឹងហើយបានព្រះអង្គលើករឿងនេះនោះ យកមកដើម្បីបញ្យល់យើងទាំងអស់គ្នានឹងគិតថាអញនឹងទៅផ្ចាញ់តានឹងម្ដងកុំឲ្យគាត់ នៅតែភ្លើអញ្ចឹងទៀតណាបល័យហ្នឹងប្រែថាទៅទៅផ្ចាញ់ទៅផ្ចាញ់ឲ្យគាត់ភ្ញាក់ខ្លួនឡើងបើមនុស្សក្នុងសង្គមយើងណាបានទៅយំបានទៅត្អូញត្អែបានទៅស្អីចឹងសំដែងការស្រឡាញ់ប៉ុន្តែពពុទ្ធត្រាថា ណហិរុនណាងវាសោកោវាវាវញ្ញបរិទេវនីការយងការសឹកសៅសឹកស៊ូដតីដតីវាអត់ប្រយោជន៍សម្រាប់អ្នកស្លាប់ទោះសោះហ្មងណាវាអត់មានហើយមិនបាច់ប្រពុតថាទេយើងគិតតែ template ទៅក៏ដឹងដែរថាវាអត់ប្រយោជន៍មែនហ្នឹងហើយដល់ទៅទៅយំក្បែរតានោះដែរណាទៅយំយំអីតានឹងយំតិចតិចឯងក្មេងយំខ្លាំងខ្លាំងហ្មង គាត់ឃើញក្មេងយំអញ្ចឹងទៅទៅសួរអូន និមិត្តនិមិត្តធ្វើជារូបផ្សេងឯងធ្វើកូនក្មេងយំអញ្ចឹងទៅក៏គាត់វាឈប់គិតរឿងគាត់ទៅសួរក្មេងហ្នឹងអាម៉េចបានឲ្យអូនឯងយំថាខ្ញុំយំចង់បានរបស់បោះអីប្រាប់មកចាំអ៊ំរអឲ្យរបស់ហ្នឹងធំណាស់ហើយនៅឆ្ងាយ អ៊ំឯងមិនអាចរួយខ្ញុំបានទេទេថ្លៃប៉ុណ្ណាក៏អ៊ំរកឲ្យបានដែរឃើញវាលេងកណាញ់លេងអីកន្លែងហ្នឹងពោះបាត់កូនហ្នឹងមិនដឹងទុកទ្របឲ្យវាណាទៅក៏គិតថាចង់ជួយក្មេងហ្នឹងថាមិនអាចទេថាប្រាប់មករបស់ឆ្ងាយប៉ុណ្ណាថ្លៃប៉ុណ្ណាអ៊ំចាំអ៊ំរកឲ្យ បានប្រាប់ថាខ្ញុំចង់យក គូនៃព្រះអាទិត្យនិងព្រះច័ន្ទនឹងមកធ្វើជាកង់អតេសរបស់ខ្ញុំឃើញវាមូលស្អាតចង់យកព្រះអាទិត្យហើយនិងព្រះច័ន្ទនឹងទាំងទាំងគូនឹងយកមកធ្វើកង់អតេសមកធ្វើកង់រត់ជិះលេងបើមិនបានទេខ្ញុំមិនសុខចិត្តទេអានព្រាមណាស់ថាឈួតអាណាទៅយកបានអានោះណា ឈប់ឈួរទៅរបស់ហ្នឹងទោះបីយើងយំសោកយ៉ាងម៉េចក៏យកមកមិនបានដែរថាគេឈួតអញ្ចឹងក្មេងសួរចំមិញអមឯងយំថាអីយើងយំស្ដាយកូនយើងដែលស្លាប់ទៅហើយចុះកូននៅឯណាដុតអស់ហើយអញ្ចឹងជាមើលយើងពីរអ្នកណាណាឈួតជាងខ្ញុំយំទារបស់ដែលមើលឃើញហ្នឹង ហើយតែឯងយំទារបស់ដែលមើលអត់ឃើញកូនមាននៅក្នុងវត្តមានក្នុងលោកនេះណាដុតខ្ទេចអស់ហើយមើលមិននឹងឃើញផងយាហៅរស់មិនខ្ញុំហៅរស់របស់ដែលមើលឃើញ ជាការពិតណាស់យកមកមិនបានទេ តែយ៉ាងណាក៏មើលឃើញដែរតែតែឯងឈួតជាងខ្ញុំដឹងទៅយំស្ដាររបស់មើលអត់ឃើញហ្នឹងក៏ទេក្មេងនេះដូចនិយាយត្រូវគិតមនុស្សគិតឈួតមិនក៏ដោយអត់ចេះគិត បន្តិចទៅលែងឈួតហើយការដែលគាត់ជឿខុសអាហ្នឹងទឹកធម្មតកោឈួតព្រោះទឹកថេប៉ុន្តែឲ្យតែចេះគិតបើគំនិតតន្តិចមនុស្សយើងបើតន្តិចដូចដូចយើងមានស្បៃបាំងពីមុខយើងអញ្ចឹងយើងមើលអីអត់ឃើញគេប្រាប់ដល់នោះណូទេសភាពអីអីចេញចេញឯណាអញមើលមិនឃើញព្រោះអត់បើកអញ្ចឹងវានៅបាំងស្ដើងមហិលតន្តិចទេតន្តិចបើសិនយើងព្រមបើកតន្តិច នឹងមើលឃើញតាមការពណ៌នារបស់គេហើយយ៉ាងណាមិញយើងទាំងអស់គ្នាដូចគ្នាចឹងនៅក្នុងពុទ្ធសាសនាដូចគ្នាចឹងដែរដោយសារតែរឿងអត់បើកចិត្តស្ដាប់គិតអត់បើកអាហ្នឹងដល់អត់បើកចិត្តដើម្បីស្ដាប់ គិតពិចារណាគាត់បិទចិត្តឈឹងហ្មងឯងចង់យកកនូចុះពីលើមេឃចូលទៅអញមើលមិនខ្ចីបើកមើលឃើញទេ ដែលចឹងចង់បញ្យលដូចធ្លាក់ភ្លៀងទៅលើមេឃពេកក៏ដោយចឹងបានថាចង់នរណាសាច់ទឹកប្រោះទឹកប្រោះធរនឹងយ៉ាងម៉េចបញ្យលយ៉ាងម៉េចក៏ដោយបើក្អមនឹងវាផ្កាប់ភ្លៀងមកយ៉ាងម៉េចក៏វាមិនសើមបាតក្អមបន្តិចដែរចឹងយើងយើមើលពុកនឹងដែលជាអតិនបបកៈព្រាមនឹង អតិនពបកៈព្រាមមានន័យថាព្រាមមិនដែលឲ្យពីណាអីសោះពីមុនមកអតិនពបកៈបានកុមារនឹងនិមិត្តទៅ ជាទេវតាវិញថា លោកឪពុកលមមភ្លឺស្វាងឡើង ខ្ញុំនឹងហើយ ជាកូនតូចដែលអ្នកកំពុងស្វែងរកគាត់សួរថាចុះកូនឯងនៅឯណាថាខ្ញុំនៅតាវតឹងអ៊ីមិនដែលឃើញកូនឯងធ្វើបន់អីផងអីមិនបានកើតទេវតាណា អញ្ចឹងមនុស្សយល់បនទល់អីគិតថាបនទល់អីទល់តែឃើញសកម្មភាពទល់តែឃើញពិធីកម្មទល់តែឃើញអុជធូបទល់តែឃើញថ្វាយអង្គមអញ្ចេះទល់តែធ្វើអញ្ចេះទល់តែធ្វើអញ្ចោះជាទម្រង់ជាបែបបាត់បានហៅថាបនអញ្ចឹងមិត្តអកុណលីអត់មានបនណាថាមែនទេកុសលចិត្តកើតនឹងហើយជាតួកុសលកុសល គឺជានាមធម៌ឃើញទេកុសលគឺជានាមធម៌ ដែលយើងរៀបរាប់ថាកុសលដូចម្ដេចបច្ច័យដូចម្ដេចដែលអ្នកអាចបានអត្តភាពយ៉ាងនោះបាន ប្រាប់រឿងរ៉ាវចឹងថាមុនដែលខ្ញុំស្លាប់នឹងអឺព្រះរាមាវិភាកព្រះអង្គទ្រង់និមន្តទៅ ហើយខ្ញុំក៏មានសេចក្តីជ្រះថ្លា ចិត្តដែលជ្រះថ្លានៅ ក្នុងព្រះពុទ្ធរហូតដល់ខ្ញុំអស់ជីវិតនឹងឯងចិត្តដ៏ស្អាតនឹងឯងដែលជាបច្ច័យឲ្យខ្ញុំបដិសន្ធិនៅក្នុងតាវតឹងនឹង ហើយបានតែហីគ្រាន់តែជ្រះថ្លាប៉ុណ្ណឹងកើតឋានសួគ៌កើតដែរហើយបានក្មេងនឹងប្រាប់ថាបើលោកឪពុកចង់ដឹងទៅក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធផ្ទាល់ដោយខ្លួនឯងទៅក៏បាត់ពីនឹងមកគាត់ឈប់យំទៅឃើញណាឈប់យំឈប់អីទៅឈប់សែនឈប់ប្រេនអីទៅ ទៅជួបព្រះ សម្មាសម្ពុទ្ធ សួរថាបើពិតព្រះគោដំដល់ចម្រើន មនុស្សមិនដែលឃើញធ្វើអីប៉ុណ្ណឹងមិនដែលឃើញទៅវត្តទៅវាមិនដែលឃើញធ្វើពិធីកម្មសាសនាស្អីផងហ្នឹងហើយគ្រាន់តែធ្វើសក្តីជ្រះថ្លាចំពោះព្រះអង្គប៉ុណ្ណឹងអាចកឋានសួគ៌ក៏ដែរបានព្រះរាមាភិបព្រះអង្គត្រាស់ថាមនាលព្រាម អ្នកដែលញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពោះតថាគតហើយបដិសន្ធិនៅ ក្នុងឋានសួគ៌ហ្នឹងរាប់ប្រមាណមិនបានទេច្រើនណាហ្នឹងគាត់សួរហ្នឹងមកពីគាត់អត់តន់យល់ថាកុសលហ្នឹងស្អីកុសលហ្នឹងវាជាជាតម្រង់ចេះតម្រង់ចេះយើងរាល់ថ្ងៃហ្នឹងវាជាប់តាំងកើតមកហ្នឹងពាក្យថាប៉ុនត្រូវធ្វើចេះ គេណាទាំងអស់គ្នាហ្នឹងឲ្យតែគិតថាត្រូវធ្វើប៉ុនសួរត្រូវធ្វើអីឃើញទេ គ្មានអ្នក ណាម្នាក់អាត្មារស់សឹងតែមិនតន់ឃើញថាមុននឹងធ្វើកុសលហ្នឹងព្យាយាមយល់ថាស្អីកុសលសិនណាចង់ធ្វើបុណ្យហ្នឹងព្យាយាមយល់ថាស្អីបុណ្យសិនណាសឹងតែរម្នាក់មិនចង់បានណាអើគិតតែចង់ធ្វើបុណ្យខ្ញុំចង់ធ្វើបុណ្យនេះតើខ្ញុំត្រូវធ្វើអីខ្លះឃើញទេអត់តន់យល់ថាបុណ្យនឹងស្អីគេមកហ្នឹងហ្នឹងហើយឃើញវាដាវប្រច្រាស់ ដដៅបច្រាអញ្ចឹងទៅ វាបានឱកាសអ្នក រស់ស៊ីក្នុងសាសនា ថាអញ្ចឹងចា បានឱកាសដល់អ្នករស់ស៊ីក្នុងសាសនាតែយើងខ្ញុំចង់ធ្វើអានេះត្រូវមានអីខ្លះអញ្ចឹងគេកំងអានេះ4អានេះ4អានេះ4ត្រូវមុនលោក7វត្តអានេះអានេះអានេះស៊ីអញ្ចឹងយើងអត់ទាំងតន់យល់ថាប៉ុនស្អីគេផង យើងទៅសួរគេ សួរនឹងមិនមែនសួរថាស្អីប៉ុនទេមិនតន់យល់ថាប៉ុននឹងផង ទៅសួរថាខ្ញុំចង់ធ្វើប៉ុននឹងតើខ្ញុំត្រូវធ្វើអីខ្លះតើត្រូវទិញអីខ្លះអាហ្នឹងហើយជាឱកាសសម្រាប់គេបានឱកាសរស់ស៊ីនៅក្នុងសាសនាហ្នឹងបើអ្នកទាំងឡាយទាំងអស់គ្នា មុននឹងចង់ធ្វើប៉ុនអីមួយស្វែងយល់ថាស្អីប៉ុនសិនណាទៅសួរស្អីគេប៉ុនហ្នឹងឲ្យវាច្បាស់សិនណាឱកាសអ្នករស់ស៊ីក្នុងសាសនាហ្នឹងមិនសូវមានទេ អាចនឹងកើតមនុស្សចិត្តសប្បុរសនៅក្នុងសាសនានឹងកាន់តែច្រើនមនុស្សនឹងពយល់អ្នកអំពីស្អីបុណ្យពិតប្រកបនឹងកាន់តែច្រើនមកអញ្ចឹងមនុស្សល្អនៅក្នុង សាសនានឹងមានច្រើនប៉ុន្តែដោយសារតែយើងទាំងអស់គ្នានឹងដែរអឺឲ្យតែថាធ្វើបុណ្យអត់គិតទេហាក់ដូចជាខ្លួនឯងយល់អស់ហើយបុណ្យនោះហាក់ដូចជាយល់អស់ហើយគ្រាន់ទៅដល់ ខ្ញុំចង់ធ្វើប៉ុននេះតើខ្ញុំត្រូវធ្វើអីខ្លះអារឿងប៉ុនមិនបាច់បញ្យល់ខ្ញុំទេគណប្រាប់ថាតើខ្ញុំត្រូវទិញអីខ្លះទៅបាន ហាក់ដូចជាប៉ុននោះទិញបានអញ្ចឹងណាហាក់ដូចជាប៉ុននោះវាស់ជាមួយលុយដែលត្រូវអស់អញ្ចឹងតែថាមែនទេមែនទេប៉ុនគឺមហាកុសលដែលវាកើតឡើងព្រោះការជ្រះថ្លាព្រោះការយល់ត្រូវឃើញទេនឹងចឹងប៉ុណ្ណឹងរឿងហ្នឹង ចង់និយាយច្រើនណាប៉ុន្តែសំណួរច្រើនទៀត skip ប៉ុណ្ណឹងសិន ព្រះអង្គក៏សម្ដែងនេះដូចក្នុងយានីសូត្រវិញយើងប្រែមកពួកភូតឯណាជាទេវតាស្ថិតនៅលើផែនដីស្ថិតនៅលើអាកាសនៅព្រៃញាតស្បាតទីស្រែចំការ គ្រប់កន្លែងគឺសិតតែមានប៉ុន្តែតែយើងត្រូវប្រតិបត្តិមកជាមួយពួកគាត់នឹងដូចផងគ្រូលោកលើកលើកមិញមិញអញ្ចឹងវាតាមកម្រិត របស់យើងដែរបើសិនជាយើងមិនតន់យល់ពី ដំណើររបស់ជីវិតនេះច្បាស់ទេយើងអាចមានរបស់ ជាទីរលឹកដូចជាមុនបាញ់មិញហ្នឹងគឺយើងហើយដូចជាយកប្រាថ្នាត្រៃជាទីពឹងអីហ្នឹងអានឹងធ្វើឲ្យចិត្តយើងមានលំនឹងដែរព្រោះនៅពេលដែលយើងខ្លាចយើងគិតថាយើងដូចអត់មាន អី ការពារយើងអត់មានអីជាទីរលឹក ពេលយើងដាក់ចិត្តមួយថាមានព្រះអង្គជាទីរលឹកពធជាទីរលឹកចឹងទៅវានឹងកក់ក្ដៅបន្តិចប៉ុន្តែឲ្យដល់លើសពីការយកជាទីរលឹកសាមេតាដូចបងគ្រូវិជ្ជរបញ្ញាលោកលើកបាញ់មិញហ្នឹងប៉ុន្តែមិនមែនត្រឹមតែសោតអត់យល់ទេដល់ចិត្តយើងហ្នឹងទៅមែនតើ ដោយយើងឃើញបំណងថាអមនុស្សដែលមកបៀតបៀនយើងហ្នឹងក៏គាត់ចង់បានសុខអ្វីមួយយ៉ាងដែរហ្នឹងគាត់មកញញីយើងហ្នឹងទូយ៉ាងដូចពួកអមនុស្សដែលធ្វើបាបលោកហ្នឹងដោយសារគិតថាលោកហ្នឹងមករំខានខ្លួនឯងអញ្ចឹងវាគិតចឹងដែរពួកពេលមុនចូលភាសាយូរដែរហ្នឹងលោកទៅតែកាលណាលោកទៅប្រព្រឹត្តបដិបត្តិធម៌នៅក្រោមដើមឈើហ្នឹងអមនុស្សនៅពីលើអត់កើត ហើយដល់កាត់ចូលភាសាអញ្ចឹងចិត្តចិត្តចូលភាសាអញ្ចឹងហ្នឹងហើយអូលោកនេះសង្ស័យនៅនឹង3ខែទៀតចប់ហើយឯងឲ្យទៅលោកមកពោកូនចោះលោកមកពោកូនចោះអញ្ចឹងខ្លាចលោកនឹងនៅនឹងវាបំផ្លាញអាសេចក្តីសុខរបស់ខ្លួនឯងនេះអញ្ចឹងពួកអាមនុស្សដែលធ្វើបាបយើងហ្នឹងក៏គាត់គិតថាយើងហ្នឹងរំខានគាត់ដែរហ្នឹងហើយ ដល់ទៅជួបព្រះអង្គហ្នឹងព្រះអង្គឲ្យអាវុធហ្នឹងមកហៅថាមេត្តាចិត្តហ្នឹងផ្សព្វផ្សាយមេត្តាឲ្យពួកគេនិយាយរួមទៅដូចថាពេលពេលឃើញលោកត្រឡប់មកវិញហ្នឹងពួកអាមនុស្សនៅដំបងភ័យដែរចំលោកនេះដំបងភ័យរត់ទៅឥឡូវមកវិញសង្ស័យថាមានអីពិសេសមកកំចាត់ពួកយើងគិតថាមានស្អីមកកំចាត់ទៅដល់មុនចម្រើនធម៌លោកឲ្យពរមេត្តាដូចស្មើនឹងឲ្យពរសព្វសាទៅការថាសត្វទាំងឡាយសត្វតូចសត្វធំសត្វមើលឃើញសត្វមើលមិនឃើញ សត្វល្មូនសត្វមានជើង2សត្វជើង4ឬក៏ជើងច្រើនសូមឲ្យសត្វទាំងឡាយនោះដល់នៅសេចក្តីសុខរួមទាំងសត្វដែលកំពុងធ្វើបាបលោកនឹងផងដល់ពេលផ្សាយមេត្តាអញ្ចឹងទៅ ពួកសត្វនឹងយល់មកគិតថាយើងធ្វើបាប លោកប៉ុណ្ណឹងលោកអត់ដាក់ទំនាយយើងផងលោកអត់អឺមកសងសឹកអីយើងផងមកឲ្យពួរយើងឲ្យបានសុខទៀតណាបើយើងនៅធ្វើបាបលោកទៀតយើងនឹងចំជាសត្វអាក្រក់អាក្រៃដែរ គាត់និមិត្តខ្លួនឲ្យលោកឃើញមកថ្វាយគុំសំទោសហ្នឹងរឿងមានក្នុងកម្ពីដីកាណាមេត្តាចិត្តហ្នឹងល្អអញ្ចឹងនឹងរឿងមួយយ៉ាងចំពោះពួកអមនុស្សដែលងាយទូនមានងាយដឹង ខ្លួនប៉ិនវាមានអមនុស្សខ្លះខូចយើងផ្សាយមេត្តាក៏វាមិនព្រមដែរដូចនឹកយើងដែរណាមិនប្រកាសថាញឹមដាក់គេគេញឹមដាក់យើងណាទូទៅយើងថាបើញឹមដាក់គេគេញឹមដាក់យើងប៉ុន្តែមនុស្សខ្លះញឹមដាក់គេគេជេរយើងវានៅតែខូចអញ្ចឹង អានោះមានវិធីមួយទៀតនៅក្នុងអាដានយៈសូត្រអាដានយៈសូត្រនឹងមិនមែនពុទ្ធអ្នកសំដែងទេស្ដេចចាតមហារាជការទាំង4ដោយអឺធម្មតាប្រសងលោក សមាទានទុដងសមាទានវិបស្សនាកម្មដ្ឋានហ្នឹងលោកចូលទៅព្រៃ តែនៅតែឯងតែឯងនឹងពួកអាមនុស្សខូចខូចវាចេះតែមកសាក់លបងមកបៀតបៀនហើយបើថាផ្សព្វផ្សាយមេត្តានឹងវានៅតែអត់ស្ដាប់ស្ដេចទេវតានឹងយកអាដានយៈសោតនឹងមកប្រកេនព្រះអង្គជានិយាយរួមទៅប្រសោតនឹងជារបជាជារបៀបរាយការជារបៀបរាយការដល់ស្ដេចទេវតា ព្រោះនៅក្នុងពិភពទាំងអស់គឺមានសេនាទេវតាអីចឹងណាអញ្ចឹងមុននឹងលោកអឺ ចម្រើនធម៌ក្នុងព្រៃហ្នឹងលោកស្វាត់ជានៅអាដានយសោតហ្នឹងជាការបដិងដល់ពួកសេនាទេវតាហ្នឹងថាបើសិនជា មានពួកអមនុស្សកាយកាយហ្នឹងមកធ្វើបាបឲ្យសេនាទេវតាហ្នឹងរាយការណ៍ទៅថ្នាក់លើគេចុះមកចាត់ការតាមនឹងនឹងមួយបែបទៀតវែងឆ្ងាយបន្តិចនឹងសើអាចធ្វើខ្លួនយើងបាន បើញាតិញោមអាចរៀនឲ្យយល់អានឹងទៅមិនបាច់ទៅពឹងលោកណាក៏បានគឺខ្លួនឯងមករៀនចេះខ្លួនឯងមក និងវិធីមួយទៀតវាមានវិធីច្រើនណាហើយវិធីមួយយ៉ាងទៀតកម្រិតខ្ពស់បន្តិចអត់មានពឹងអីទាំងអស់ចម្រើនមរណានុស្តិហើយឃើញសភាពស្មើគ្នានៃសัตว์ខាងក្នុងសัตว์ខាងក្រៅដូចតែគ្នាពួកភូតពួកបិសាចក៏មានជីវិតយើងក៏មានជីវិតដូចគ្នាពួកនឹងបានចាត់មកយើងខ្លាចតា ដល់ឈប់ខ្លាចអាត្មាផ្ទាល់អាត្មាខ្លួនឯងចម្រើនមេត្តាក៏ដូចអត់មិនបាត់ខ្លាចពុទ្ធានុសតិក៏អត់បាត់ខ្លាចអញ្ចឹងមិនមែនថាវិធីមួយយើងធ្វើទៅជោគជ័យទាំងអស់ហើយណាទល់ពិសោធន៍ផ្ទាល់ទៀតណានៅវត្តកំណើតអាត្មាហ្នឹងនៅទូលជ័យទូលជ័យខ្ញុំអាកន្លែងកន្លែងហ្នឹងការអាត្មាទៅទៅបួសកាលណាពេលថ្ងៃរៀនទៅបងកន្លែងហ្នឹងអាស្លឹកពោច្រាវច្រាវណា នឹងហើយវាធ្លាប់លងធ្លាប់អីមនុស្សស្លាប់ក៏មានហើយមនុស្សឈួតក៏មានធ្វើឲ្យមនុស្សឈូសសក់អស់ក៏មាននៅវត្តហ្នឹងណាមានពិតប្រកបឬពុភុំយើងហ្នឹងគាត់ទៅមើលអាដេញវីដេអូភូមិវាផឹកស្រាឡូឡាមកមកដល់កាច់ជ្រុងវត្តហ្នឹងភឹមហ៎ពុភឹមហ្នឹងហើយអាមនុស្សវានិមិត្តធ្វើជាគ្រូសូត្រស្ដាំវត្តហ្នឹងទៅសួរម៉ោង ម៉ោងប្រហែលហើយនឹងមនុស្សវានិមិត្តខ្លួនបានណាហើយគាត់ស្រែកលោឡាខ្មោចគាត់មិនខ្លាចអីអីចឹងណាពេលសវឹងស្រាដល់ពេលឲ្យម៉ោងមើលចាប់ដៅទៅជាក់ដូចតកអញ្ចឹងណាដៃហ្នឹងចឹងគាត់អឡោះអឡោះអឡោះហើយរត់ទៅគាត់រត់គាត់ថារត់តាមផ្លូវហ្នឹងតែប៉ុន្តែពេលផុតវត្តបន្តិចរត់កាត់ព្រៃខ្មោចអាតើទូជែកដែលស្មានថាខ្លាចហ្នឹងព្រឹកឡើងគាត់មានហ៊ានមកវិញណានាលការឈូសនោះហ្នឹងឈឺឡើងឈូសសក់ លែងស្បត់លែងហ៊ានដាក់តាមនាលកាំងនៅនឹងមានណាយោនៅកន្លែងហ្នឹងហើយឈឺឡើងឈុកសក់អស់លេងហើយដោយសារទូលជ័យវាមាន ប្រវត្តិរឿងរ៉ាវច្រើនទៅជាទីកន្លែងហ្នឹងអាត្មាខ្លាចជាងគេប៉ុន្តែអាត្មាចេញបរិញ្ញាដំបូងគេហៅមាននេះហើយយើងនិយាយមាននេះថ្ងៃមិញណាដើម្បីសំដែងណាអញខ្លាំងទៅបរិញ្ញាកាលហ្នឹងទៅអាយុ22 22ទៅបរិញ្ញាដំបូងហ្នឹងហើយសិស្សសិស្សប៉ិនប៉ិនគ្នា ចឹងដើម្បីសម្ដែងរឹតថាឯងគ្រាន់បើអាត្មាទៅសង់កូនតូបមួយក្នុងព្រៃខ្មោចក្នុងត្មងប៉ុន្តែមិនអត់ខ្លាចណាខ្លាចដំបងយកយកតាមហ៊ានប្លុតភ្លើងដុតភ្លើងអត់មានអកិសនីទៀតអឺពេលលឺអាសัตว์នឹងវារត់ប្រោកប្រោកណាគេហៅព្រឺក្បាលប៉ិនប៉ិនកជើណាមានប្រកាសទាំងខ្លួនឯង សូត្រពុទ្ធានុសតិក៏មិនបាត់ខ្លាចហើយចម្រើនមេត្តាអីក៏មិនបាត់ខ្លាចអត់អត់បានទៅដូរខ្លាចនៅតែខ្លាចដល់ពេលមែនមែនមែនតែនទៅកណែឈប់ខ្លាចដោយសារចម្រើនអាដេញអាការៈ32ចាណានឹងវិញមើលរូបរាងកាយរបស់យើងគេសាសក់លោមយរោមយើងបំបែកខ្លួនយើងតើមានអីខ្លួនយើងហ្នឹង ដំបែកធាតយូរយូរទៅភ្លើងខ្លួនឯងវាសាកសពដែរសាកសពខែលសាកសពក្នុងដូចគ្នាអានេះស្រស់អានោះវាស្វិតតែប៉ុណ្្នឹងដែរដូចគ្នាវាឃើញស្មើគ្នាទៅហើយដល់ពេលរៀងព្រឺក្បាលតិចតិចស្មូតទៀតអនិច្ចំទុក្ខំជិបពីក្មេងមែនទែនលឺស្មាត់បានឯងខ្លាចដល់អញ្ចឹងគាត់ថាខ្លាចអីលោកឧបកប់អញ្ចឹងទៅមកអញ្ចឹងឲ្យតែរៀងមានអារម្មណ៍ព្រឺអីបន្តិចស្មា អនិច្ចាសង្ខាររូបយើងអើយកើតមកហើយស្មើជាមាន feeling ថាខ្មោចវាយល់រឿងហ្នឹងដែរងាប់ដល់យូរយូរលែងខ្លាចទៅនៅព្រៃខ្មោចនោះរហូតទៅអាត្មានោះមួយឆ្នាំនោះអញ្ចឹងវាមកពីក្នុងរបស់យើងតែបើយើងគិតត្រូវវាលែងខ្លាចចឹងដែរអញ្ចឹងបានសម័យពុទ្ធកាលខ្លះលោកខ្លះខ្លាចលោកខ្លះលោកអត់ខ្លាចជួបនិយាយគ្នាចុះឡើងចុះឡើងចឹងហើយយើងមកបាននិយាយគ្នាមុខស្ញែងស្ញាញរត់អស់ហើយអានឹងវាជា កម្រិតមួយទៀត ទៅលើការពិចារណាធម៌ចិត្តយើងរឹងមាំលែង ខ្លាចហ្នឹងហើយនឹងប៉ុណ្្នឹងឯងបាទខ្ញុំគិតថាស្ដាប់ខ្លែងនេះលោកអឺសម្រាប់បងជួនណាបាទហៅអាមនុស្សច្រើនជាងយើងត្រូវហើយបើសិនមើលឃើញយើងដើមរួចដើមជាន់ដើមពីហ្នឹងហើយហ្នឹងហើយហៅថាអតិសមានកាយវាមានកាយវា មានស្អីតែយើងមើលអត់ឃើញមើល ហ្នឹងហើយអញ្ចឹងបានព្រះអង្គសំដែងនៅក្នុងលោកនេះវាអត់មានទីកំបាំងណាគ្មានតែធ្វើអីគេមិនឃើញទេហ្នឹងហើយហ្នឹងហើយហ្នឹងហើយមានអីទេទីបំផុតទៅឲ្យតែយើងពិចារណារឿងស្លាប់នឹងអាញឹកអានឹងបានលែងខ្លាចមែនតើអានឹងបត់ពិសោធន៍អាផ្ទាល់ហើយ ពីក្មេងគាត់នៅលើស្មូតអាល្វើយល្វើយមកនោះអាផ្ទះយើងដូចថាឡើងទៅផ្ទះវិញអាពងឡើងតិចអត់អីអាផត់ចិត្តផត់អានោះសល់មកចាហ៊ានទៀតផត់ខ្លាចវាចាប់ជើងហ្នឹងហើយហើយធัวដែលធ្វើឲ្យអាត្មាឈប់ខ្លាចមែនទែនគឺស្មូតពីខ្មោចហ្នឹងមកសៃលឺលឺកដាភ័យស្មោចហ្នឹងអាត្មាគិតថាខ្មោចយល់អាត្មាពុកម៉ាក់វាអាននៅលើចិត្តរបស់យើងដែរឈប់ខ្លាចទៅ នៅពេលហ្នឹងមកកម្រិតមកកម្រិតទៀតហ្នឹងនៅពេលហ្នឹងបើសិនជាយើងចម្រើនសតិប្បដ្ឋានណាព្រោះដូចលោកអ្នកបដិបត្តិធម៌លោកមិនទៅរត់តែសាកសពមែនទេក្នុងព្រៃលោកទៅរត់តែខ្មោចហើមក្នុងព្រៃឃើញស្អីឃើញទៅប៉ុន្តែដល់កន្លែងអាចកំណត់បានថាឃើញ ត្រឹមតែឃើញទោះបីឃើញអីក៏ដោយឃើញអីក៏ដោយ អញ្ចឹងបានក្មេងៗខ្លះនៅពេលគាត់មានបញ្ហាលឺស្អីលឺអីមកចេះតែប្រាប់អាវិធីហ្នឹងលឺត្រឹមតែលឺទោះបីសំឡេងកាហែមក៏លេងក្អកសំឡេងល្អូនិយាយជាមួយយើងក៏ដោយឲ្យកំណត់ដឹងថាត្រឹមតែជាសំឡេងលឺហើយបាត់លឺហើយបាត់លឺហើយបាត់លឺហើយបាត់អត់បាច់ចែកថាជាសំឡេងអីទេតែកាលណាយើងចែកអូសំឡេងនេះសំឡេងអាមនុស្សសំឡេងនេះសំឡេងខ្មោចសំឡេងនេះសំឡេងអីហ្នឹងយើងភ័យបើសំឡេងហ្នឹងវាវាមកសរុបមកត្រឹមតែជាសំ លេងតែប៉ុណ្្នឹងចង់លេងហ្នឹងសំលេងទៅត្រឹមតែជាសំលេងសំលេងផ្ទះដៃសំលេងកាហេមសំលេងភ្លេងសំលេងស្អីទាំងអស់សរុបមកត្រឹមតែសំលេងសំលេងហ្នឹង វាប៉ះទៅជាហើយបាត់ទៅរូបក៏អញ្ចឹងក្លិនក៏អញ្ចឹងប៉ុន្តែយើងរហងៃវាជាប់នៅជាមួយបញ្ញត្តិបញ្ញត្តិជានេះជានោះជានេះជានោះហើយ យើងផ្អើលតាមចាស់ចាស់កំឡាមក អាភាពខ្លាចរបស់យើងបើសិនជាយើងកើតនៅស្រុកមួយដែលគេកុំនិយាយសោះពីរឿងហ្នឹងទោះបីឃើញខ្មែរគិតថាដូចអត់អីព្រោះវាអត់មានសន្សំអារម្មណ៍ខ្លាចហ្នឹងឲ្យហើយដល់ក្មេងឥឡូវខ្លាចទី1តាមរយៈនិយាយទី2រឿង movie អារឿង movie អាកាំងលេងណាអូមើលហើយអត់ហ៊ានដេកស្រឿងកំឡាទាំងអស់អីធៀបទៅវាមានណាអ្នកហ្នឹងគឺឆ្នៃចុះឆ្នៃឡើងណា ហើយដល់យើងយើងមើលតែស្អីដែលគេផលិតចេញមកអាកន្លែងគេផលិតមែនទែនយើងអត់ឃើញបើទៅឃើញអាផលិតមែនទេមកគួរឲ្យស្រស់ស្នោចមានខ្មោចណាមានមានអីណាឃើញសុទ្ធតែរឿងកុហកយើងគេសម្ភារអ្នកដើរតួលេងរឿងខ្មោចហ្នឹងហើយវាមើលថាខ្លាចដែរមើលខ្លួនឯងខ្លាចដែរហ្នឹងដល់យើងមើលអារូបភាពហ្នឹងគួរឲ្យខ្លាចហើយខ្លាចបើពីបិទញោមជួបប្រកបបើញោមជួបញឹកហ៎ ញោមញោមនិយាយមើលនិយាយរឿងខ្មោចនិយាយថ្ងៃហ្នឹងនិយាយរឿងខ្មោចទៅកាលនោះសំណល់នៅ71ហ្នឹងហើយកាលនោះញោមអត់ទាន់មានគ្រួសារទេតែពួកអ៊ីកុំគាត់ឆ្លាញ់ញោមគាត់ឆ្លាញ់ញោមហ្នឹងអត់ចាស់ចាស់ចូលសួរចឹង3 4ដងមិនគេថាអត់ព្រមហើយគាត់នោះបាននិយាយជាមួយតាមម្ដាយធំថាទោះបីខ្ញុំទៅដល់ណាក៏គាត់តាមគាត់តាមគាត់និយាយដល់បានមិនបានប្រមាណគាត់នឹងក៏ស្នាប់ទៅ បាញ់គ្នាបាទស្លាប់បាញ់គ្នាបានស្លាប់បានអាទិត្យស្លាប់គេកាត់កគេកាត់កយកបាត់បាញ់គ្នាដល់ពេលនេះលោកណៃដល់ដល់លោករៀនដល់ដល់មកខាងទីតុងខាងអលំដល់ពេលនេះយកពួកដល់ដល់កាត់កគាត់ហ្នឹងក៏បាត់ទៅក្នុងហោស្ពីហ្នឹង2ថ្ងៃ3ថ្ងៃបានបានពេលចូលកប់បានណាដល់គ្រប់មកបានលោក3យប់មក ទាខ្ញុំគាត់ដើរទៅចង់ដឹងថាខ្មោចនោះលោមឬអត់គាត់ដល់ទៅដល់ឡើងតឹងកន្លែងវាស្លាប់នោះឡើងឈរដូចនៅថ្នោតអញ្ចឹងដូចថ្នោតបត់បានគាត់ក៏មិនថាអីដែរគាត់រៀងមកមកវិញគាត់អរតាមហ្នឹងដូចតែបង្កើតបានឡង3ថ្ងៃមកមែនមកមកនិយាយរួមទៅមករញោមមករួមមែនតើពេលស្គាល់ទេ ខ្ញុំមកប្រមូលពេលខ្ញុំហាន់ដើមចេកទៅជើងអីចាំមកអង្គុយទៅលើដើមចេកខ្ញុំហាន់ហ្នឹងណាអង្គុយទៅមើលយើងអញ្ចឹងណាចាហើយតទៅហើយទៅទ្វារយើងបាត់ចិត្តឈឹងមកវិជើមកដូចក្បាលហ្នឹងក្បត់កក្បត់កមកមូលមូលឆ្លងមកដូចក្បាលនិយាយទៅដូចក្បាលយើងអញ្ចឹងមានឃើញភ្នែកមកមានឃើញភ្នែកឃើញភ្នែកមកមិនតាន់បានទៅដេកលក់អីឬសិនតែបាត់ស្រាក្រមក ខ្ញុំចូលដេកចូលដេកហ្នឹងបាទចូលដេកមកគាត់បានបាត់ភ្នែកមកដៃមករុកអាកាតេលយើងมันចំហ្មងมันអត់មានកាតេលតែប្រហែលគេលូកដៃមកដូចដៃពើពើពើពើចឹងមកស្ទួមកចាក់ដៃខ្ញុំចឹងណាជាចាក់ដូចតកអញ្ចឹង3 4ថ្ងៃផ្ទាល់តួននេះបើថាអារម្មណ៍យើងអត់ខ្លាច នឹកឃើញតែងាក់គាត់នេះមួយពេលហ្នឹងមកកាត់អានេះដងជន់កាត់មើលឃើញថាក្នុងចិត្តហ្នឹងថាបន្តការរៀនកាត់ខាងស្វេងហ្នឹងបានស្ដាំទេឡាយយកត្រូវអញ្ចឹងកាន់គាត់ខាងស្ដាំចាប់ដៃយើងខាងស្វេងដៃយើងដៃស្ដាំយើងចាប់ដៃគាត់ហ្នឹងណាចាដៃអាខ្មោចហ្នឹងដៃស្វេងនេះតាមប្រវត្តិខាងមកកាត់ក្រៅតែមុខហ្នឹង កាប់ថតបងថតនាបថតតាមអូយស្មារតីទៀតខ្ញុំបែបអូយាយតបហានចាញ់គាត់តបព្រៃមកឲ្យយើងខ្វះពលមនុស្សចឹងវានៅជាស្គប់ស្រ័យមួយយើងកណាតរពេលទៅរាល់ថ្ងៃទៅខ្ញុំបណ្ណាដេកអត់បានទៅពំពុករករហូតចា ដល់ពេលហើយទៅកុំស្រាំងកុំស្រាំងគាត់នៅអីឡនណាគាត់ចាណោះគាត់ថាអូនឯងក៏ហក់ដែរតាហីមើលទៅឲ្យកុំទៅដេកកន្លែងឯងម្ដងមើលដល់ទៅដេកកន្លែងញោមញោមថយទៅដេកកន្លែងមួយពុកអីអឺ គាត់មកដេកកន្លែងកាណាមានអ្នកណាមកស្ទាបមកសម្បែងគាត់រត់បិណ្ឌគាត់ដែរកងថាកងទេគាត់អត់បានមកយកពេលរត់កដៅយកនឹងមកតែនេះមែនទេគាត់ថាគាត់មកជើជើនិយាយគាត់ចូលមកមិនប្រាប់ថាយីមិនចាស់ខ្លួនវិញមកឡើងគាត់កណាក៏គាត់ដេកជាមួយឪពុកគាត់លេងវាលេងហ៊ានរត់ចិត្តហ្នឹងជើនេះដល់ពេលគេកាត់កដៅចប់ ខ្លួនហ្នឹងគេមានកប់ទេកប់កប់ទៀតចាឲ្យយើងឃើញទៀតណាហ្នឹងតែយើងបាត់ចិត្តយើងធម្មតាទៅសប្រាយយើងធ្វើល្មមមែនទេបាទហើយតើគាត់គ្រាក្រាមកមកស្ទុំមកខ្មៅព្រិចមកមកមកយើងមែនទេមិនមែនសាក់សពមកទេគឺពួកអមនុស្សអីហ្នឹងវានិមិត្តធ្វើហើយក៏មិនប្រកាសថាជាគាត់នឹងនោះទេអមនុស្សវាដឹងរឿងហ្នឹងគឺការវាធ្វើ ប៉ុន្តែបើប្រាប់វិញខ្ញុំទៅជួកង់នោះកង់នោះគាត់ខ្លាចខ្ញុំអត់មានមិនដូចមិនឲ្យខ្លាចហ្នឹងហើយខ្ញុំអត់ខ្លាចអញ្ចឹងបានរឿងហ្នឹងអឺអ្នកដែលមិនជឿថាមិនមានក៏មិនបានដែរហើយជឿថាមានខ្លះក៏វាជឿខុសរឿងដែរហ្នឹងហើយប៉ុន្តែធិតពិតពួកនឹងមាន ប៉ុន្តែគណៈតែយើងធ្វើវិធីបែបណាចំពោះអ្នកទាំងអស់គ្នានឹងអ្នកដែលកំពុងតែញ៉ាំអូគ្មានទេវាគ្មានទេគាត់មិនតន់ជួបហ្នឹងហើយគាត់មិនតន់ជួបទេព្រោះបើយើងសន្មតថាវាអត់មានសោះហ្មងមានន័យថាយើងអត់យល់ពីអាវល់វល់អា cycle នៃជីវិតហ្នឹងទេព្រោះជីវិតហ្នឹងវាមាន31ភពហើយវាមានពួកប្រែតអសុរកាយមានសីសីនៅក្នុងហ្នឹងអញ្ចឹងអ្នកដែលមិន ចិត្តបដិសេធថាវាគ្មានវាគ្មានហ្នឹងមកពីគាត់មិនតន់ជួបនឹងតែជួបបន្តិចហ្នឹងភ័យព្រាតជាងអាយើងអ្នកធ្លាប់យល់រឿងហ្នឹងទៀតហ្នឹងដូចអ្នកខ្លះថាអត់អត់អត់អត់មានណាដូចប្អូនមួយគាត់សរសេរមកប្រាប់អាថាតកែមួយនៅអឺស្រុកខ្មែរគាត់បើកហាងមួយដូចបរទេសផងហើយគាត់យកពុទ្ធរូបយកទៅដាក់ តែងតាំងនោះដីនោះអីចឹងណាធ្វើដូចកណ្ដកំដរអីចឹងទៅធ្វើឲ្យកំសាន្តឲ្យវាស្អាតចឹងទៅហើយបងអូនគាត់ជាប្រាប់ថាកុំដាក់អញ្ចឹងមិនល្អទេអាចយើងមិនដឹងប៉ុន្តែអ្នកដតីមកវារំភាសចិត្តមើលទៅជួនកាលប្រមាថអីចឹងទៅវាអាចពពុតអត់មានរស់រឿងយើងទេប៉ុន្តែចិត្តប្រមាថរបស់យើងហ្នឹងវាអាចជាទោសដែរក៏រហោះវាគ្មានបាបចោតបោចចាប់អី អានឹងច្បាស់ណាច្បាស់គាត់មិនធ្វើតាមទាំងអស់យូរយូរទៅអាក្រុមហ៊ុនវាខ្សែទុនទៅខ្សែទុនទៅដល់ចុងបញ្ចប់អាចិត្តបិទហាងមែនទែនបានពឹងគាត់ឲ្យមករៀបសារឡើងវិញអីអីអញ្ចឹងទៅខ្លាចវាមកពីចេះខ្លាចវាមកពីចេះអានេះទេពិតវាមិនមែនមកប្រពុតមកធ្វើចង្រៃអញ្ចឹងទេរឿងផ្សេងឯងប៉ិនចង់បញ្ជាក់កន្លែងថាមនុស្សដែលរឹង ថាវាគ្មានទេវាគ្មានទេណាមកពីមិនតាន់ភ័យតែដល់ភ័យផ្ដេសផ្ដាស់ជាងយើងទៀត មែនទេហ្នឹងតែភ័យផ្ដេសផ្ដាសហ្មងដូចអ្នកថាមិនវាមិនមានស្អីទេមិនមានអីទេសាក់ឬមានមនុស្សចងកមួយនោះហ្នឹងឯងគាត់នៅក្នុងកតុបហ្នឹងតែឯងបាទអ្នកដែលដែលថាមិនមិនមិនមិនហ្នឹងមានមនុស្សចងកមួយឲ្យទៅដេកតែឯងមកបើហ៊ានណាមិនហ៊ានទេហ្នឹងអញ្ចឹងនិយាយគ្រាន់តែជាមាននេះនិយាយគ្រាន់តែថាខ្ជិលរវល់ជាមួយ ដូចជាខ្លាំងណាស់ប៉ុន្តែវាអត់ខ្លាំងទេ ដើម្បីឲ្យដឹងរឿងនឹងច្បាស់គឺត្រូវសិក្សាថាជីវិតនឹងវាមានក៏ប៉ុន្តែយើងមិនមែនទៅគោរពពួកនឹងទេយើងមានវិធីសាស្ត្ររបស់យើងហ្នឹងហើយមានអីទៀតអាយ៉ាអាយ៉ាអឺមិនមានអីទេបងគ្រូដូចជាល្អិតល្អន់ច្រើនណាខ្ញុំថាមានរឿងមួយជាក់ស្ដែងអាកាំងជំនាញអាកាំងជាប់ Nobel Prize ផ្នែកខាងម៉ាទេម៉ាទិកគណិតវិទ្យាគាត់នឹងទៅរៀនខ្មោចនៅជាមួយគាត់រហូតនៅនៅបន្ទប់ជាមួយគ្នាហ្នឹងណាបើគាត់ចេះតែឆ្ងល់គេគាត់ឃើញតែគាត់ ហើយគេមិនឃើញសោះដល់យូរយូរទៅគេចោទថាគាត់ឈួតគាត់ចិត្តតែដើមនិយាយម្នាក់ឯងលេលលើអញ្ចឹងទៅហើយដល់ពេលចុងក្រោយដោយសារខ្មោចហ្នឹងគាត់បានទៅជាប់គាត់គាត់ជាប់ Nobel Prize នៅ Norway ហ្នឹង ហើយដល់ពេលចុងក្រោយពួកអាមនុស្សនោះវាទាញគាត់ឲ្យប្រេះផ្ដាព្រោះចេះតែតាមចេះតែទៅឃើញនេះឃើញនោះគេគ្មានឃើញទេឃើញតែគាត់នោះទៅចូលព្រៃទៅនេះទៅនោះដល់ពេលចុងក្រោយគាត់ទៅអញមិនស្រួលទេអញតាមពួកនឹងឈួតពេលដែលគាត់បានជាប់ Nobel Nobel Prize ហើយហ្នឹង គាត់ចាប់ផ្ដើម ignore លែងលែងរវល់ជាមួយពួកវាហ្នឹងណាហើយមកមកតែញឹមដាក់ហុចដាក់ចេញញឹមដាក់ដាក់ចេញញឹមដាក់ដាក់ចេញយូរយូរទៅគាត់គាត់ខ្លាយជាមនុស្សសាមញ្ញធម្មតាវិញទៅអាហ្នឹងអាហ្នឹងរឿងហ្នឹងដែលពួក Hollywood យកមកលេងឈ្មោះចំណងជើង a beautiful mind ឈ្មោះគាត់ឈ្មោះ John Forbes ជនជាតិអាមេរិកណាអានឹងរឿងមួយអានឹងបើថាយើងសាមញ្ញធម្មតាអីនេះ ពួកជាប់ Nobel Prize វាខ្មោចលោវាដែរមាននឹងបាទបាទកូននឹងអសាមកនិយាយប្រាប់ខ្ញុំកណាថាអឺមានពួកអមនុស្សជាតែនិយាយស្បឲ្យគាត់គាត់និយាយអត់បានមនុស្សគាត់និយាយបាន ម៉ែអីបងប្អូនអីគឺថាយកគាត់ទៅដាក់កន្លែងពេទ្យស្គូទៅរឿងអាចអាចគ្រោះថ្នាក់ដែរបញ្ញាប់ដាក់ទៅនឹងពេកយើងអត់តមានកលឹះដោះស្រាយជួយគាត់ហើយគាត់និយាយគាត់និយាយម្នាក់ឯងដោយសារគាត់គឺគាត់និយាយតគាត់ដល់ជាងគាត់នឹងអាយុក្នុងម្ដង27 28ចេះតែមកប្រាប់ខ្ញុំកាលាថាធ្វើយ៉ាងម៉េចព្រោះយើងចូលកាតូលិកអឺជាចិញ្ចឹមណា ចិនអាបាទប៉ុន្តែព្រះអង្គមានដីកាហ្នឹងយើងកណាលើកដងយើងហ្នឹងបាទអាត្មាចេះអាវិធីកាចពីជីតាប៉ុន្តែវិធីហ្នឹងទល់ទៅពេលយើងមានកម្លាំងបានឈ្នះពួកហ្នឹងប៉ុន្តែពេលយើងមានកម្លាំងខ្សោយអាមាត់យើងសូត្រលែងច្បាស់ពួកនឹងធ្វើបាបចាំអាត្មាខ្ជិលរៀនវិធីខ្មោចកាចមិនក៏ដោយចិត្តាអាត្មាតាសានហ្នឹង ខ្មោចឯណាផ្ទះឯណាថាវាបោកភ្នែកកលេសកលោដាក់តែគាត់ទៅ គឺបាត់ហ្មងគាត់ប្រើវិធីកាចទីគាត់វិធីកាចមានកូនកពីគាត់ឲ្យមកញោមប្រុសមកជឿរៀនមកប្រើវិធី slot អានឹងដែរបងប្អូនលោកមានដែរហ្នឹងហើយហ្នឹងហើយ នេះឃើញបងប្អូនយើងសរសេរមកភាកច្រើនមាន បញ្ហាអត់ចេះតែលឺនេះលឺនោះអីចឹងហ្នឹងហើយវាមានបញ្ហាច្រើនណាស់វាមិនមែនតែមកករណីឯងរឿងហ្នឹងមានច្រើនគ្នា តែកាលណាយើងមិនយល់ពីគាត់ ថាគាត់ស្គួតថាគាត់អីចឹងប៉ុន្តែពួកហ្នឹងវារំខានចឹងមែនហ្នឹងហើយចឹងបានថ្មជួបក្មេងៗខ្លះដែលគាត់ជួបបញ្ហាហ្នឹង ថ្មអត់ឲ្យគាត់ focus ទៅលើសលេងហ្នឹងឯងឲ្យតាមដានទៅតិចគាត់ឯងហ្នឹងព្រោះព្រះអង្គអះអាងតែដូចដូចក្នុងបសូតមួយ ដែលពេលពេលលោកកំពុងតែស្ដាប់ធម៌អញ្ចឹងមេមិនមកមេមកនិមិត្តធ្វើគោហើយលោកហាលបាតហាលជីវរអញ្ចឹងហាលអញ្ចឹងហើយលោកស្ដាប់ធម៌បដាគោនោះវាចេះតែដើមរោចន់បាតហ្នឹង ដើម្បីរំខានលោកលោកចឹងជន់បាតអញឥឡូវជន់បាតអញឥឡូវដល់ចឹងវាស្ដាប់ធម៌អត់បានវាមករំខានចឹងបានព្រះអង្គថាមនាលភិក្ខុនោះคล้ายคล้ายទេគ្រាន់តែជាការនិមិត្តរបស់មាចិត្តខូចទេហ្នឹងហើយចូលអ្នកតាំងសតិឲ្យមមដល់ពេលលោកចង់សតិស្ដាប់មែនទេណាក៏លេចទៅបាត់គោហ្នឹងទៅហ្នឹងហើយហើយបានព្រះអង្គអះអាងថាឲ្យតែយើងមាន បរតនត្រ័យហ្នឹងជាទីរលឹកពិតប្រកបមានន័យថាចិត្តយើងហ្នឹងព្រោះចិត្តយើងมันខុសពីពិលទេបាញ់ទៅណាវាច្បាស់ទៅនឹងចាបើយើងបាញ់ទៅក្រៅវាច្បាស់ទៅក្រៅបាញ់មកខ្លួនឯងវាច្បាស់ខ្លួនឯងអញ្ចឹងបើយើងមានបរតនត្រ័យហ្នឹងជាទីរលឹកចិត្តយើងហ្នឹងវាតាមគុណព្រះអង្គមែនទែនព្រះអង្គថាសូម្បីតែមីមានចិត្តបាក់ក៏ជ្រៀតអត់បានដែរហើយពិសេសមីគឺកិលេសក៏ជ្រៀតអត់បានដែរខណៈហ្នឹងចិត្តវាស្អាតនោះជាងយើងជាងកាយយើងអត់មានវិធីប្រាប់ពួកគាត់ អញ្ចឹងចិត្តឲ្យលេបឆ្នាំទៅលេបឆ្នាំទៅព្រោះជំងឺបើនិយាយពីជំងឺមាន4សមុទ្ឋាន មានកើតពីអាហារមានកើតពីអាកាសធាតុមានកើតពីកម្មមានកើតពីចិត្តហើយជំងឺបែបហ្នឹងវាពាក់ព័ន្ធនឹងចិត្តផងហ្នឹងពាក់ព័ន្ធនឹងចិត្តផងកាលណាចិត្តយើងទន់ខ្សោយចិត្តយើងល្វើល្វាយពួកនឹងបានឱកាសមនុស្សដែលមានសតិរឹងមាំពួកនឹងអត់អាចមករំខានបានទេ អញ្ចឹងបានលោកឧបមា ថាខ្លួនយើងដូចនគរកាយមួយអញ្ចឹងនគរកាយប្រទេសមួយអញ្ចឹងអញ្ចឹងនៅក្នុងប្រទេសកាយរបស់យើងនឹងមានចិត្តជាអ្នកគ្រប់គ្រងអញ្ចឹងបើស្ដាច់គឺចិត្តនឹងគ្រប់គ្រងកាយនឹងបានល្អសត្រូវឆ្លៀនពៀនមិនបាន ពួកអាមនុស្សដូចសត្រូវអញ្ចឹងវាឆ្លៀនពៀនអត់បានកាលណាសតិនឹងគ្រប់គ្រងទ្វាតិចបានទ្វាភ្នែកបានទ្វាចំមុះបាន អញ្ចឹងវាចូលមកតាមណាឥឡូវឥឡូវឃើញចូលមកតាមណាឃើញមិនចូលមកតាមប្រុសនេះអឺឬចូលមកតាមសជាអញ្ចឹងបើយើងគ្រប់គ្រងវាបានហើយតែគ្រប់គ្រងវាបានអានោះវាព្យាយាមអត់អំពើយូរយូរខ្ជិលវាហើយវិធីចឹងចឹងយើងអត់សូវបានចែករំលែកដល់អ្នកដែលមានវិបត្តិចឹងចឹងទេភ្លាមទៅលេបឆ្នាំភ្លាមទៅសន្តំខួរក្បាលឆ្នាំសិស្សសន្តំខួរក្បាលយូរយូរទៅទុនទៅទុនទៅ ចឹងបាននិយាយ maintenance ធូរនឹងគួរតែស្ដាប់តាំងពីក្មេងទៅនឹងដើម្បីបានឧបាយណាស្ដាយ maintain ទៅអាទស្សនៈមួយដែលក្នុង សង្គមយើង ថាចាស់ចាំស្ដាប់វាអត់យល់អត់យល់បើយល់ពីក្មេងទៅស្រួលជាឱកាសពីក្មេងទៅយល់មែនតើប៉ុន្តែដោយសារអាអាការផ្ដល់ការគិតនឹងថាធួងស្ដាប់សម្រាប់ជាតិមុខដល់មនុស្សអត់អត់ដឹងថានេះសម្រាប់បច្ចុប្បន្ននេះវាសំខាន់ណាស់នេះណា ដោយរឿងកើតអញ្ចឹងអញ្ចឹងគឺរឿងបច្ចុប្បន្នហ្នឹងឃើញទេសិតតែរឿងជីវិតបច្ចុប្បន្នហ្នឹងដែលអាចប្រឈមហើយមនុស្សនៅមានស្មារតីល្អមែនទេពួកហ្នឹងរំខានអត់បានទេនៅពេលយើងខ្សោយអីមួយទៅវាញាស់ហើយវាលេងដូចប្រទេសមួយទៅថាសេដ្ឋកិច្ចក៏អន់ការគ្រប់គ្រងក៏អន់អីក៏អន់អាចិត្តខាងមើលងាយធម្មតាចឹងតែច្បាប់មមសេដ្ឋកិច្ចខ្លាំងយោធាខ្លាំងណាហ៊ានមើលងាយដូចគ្នាយ៉ាងដែរ Mm-hmm. ហ្នឹងចូលដល់ស្រ័យឬខ្មោចនេះចេញពីខ្មោចតាមសំខាន់ទៀតតាមរឿងបាទបាទចេញនិយាយតយើងនឹងបាត់កគឺអីនេះចំពោះខ្ញុំហ៎អត់ទេមានអ្នកផ្សេងនឹងផ្សេងនឹងសំខាន់បាទឥឡូវ ឲ្យតែមានការលើក ទាំងប្រមាណហ្នឹងឲ្យតែមានស្អីប្រកបមានអា confidence មួយប្រកបហើយយើងពួកហ្នឹងធ្វើអីអត់កើតទេដូចរឿងក្មេងម្នាក់ដែលគាត់ចេះតែភាវនាអ្នកមោពុទ្ធិយៈហ្នឹងអញ្ចឹងវាទៅជាថ្នាក់គាត់ធ្វើអីគាត់អ្នកមោពុទ្ធិយៈគាត់លើកគុណពុទ្ធអញ្ចឹងណាដល់ពេលទៅកាប់អស់ជាមួយឪពុកទៅអាគោវាដើរតាមវង ចូលទៅក្រុងបាត់ ហើយឥឡូវទៅតាមគោកូននៅចាំប្រទេសមុំទៅរកគោឃើញគេបាត់ទ្វារនគរអត់ឲ្យចេញជើងកូននៅដេកម្នាក់ឯងកដាលនៅរាជគ្រឹះកាលនោះហ្នឹងហើយដល់ពេលយប់ទៅមានអមនុស្ស2ពពួកយៈអមនុស្សហ្នឹងមួយសមាទិដ្ឋិមួយទៀតមិឆាទិដ្ឋិដល់ពេលឃើញអញ្ចឹងទៅអមនុស្សមួយចង់ធ្វើបាបក៏ចាប់ទាញជើងចេញមកប៉ុន្តែម្នាក់ទៀតជាខត់ ប៉ុន្តែអត់ស្ដាប់តែទាញក្រាបមកក្មេងដូចតែមកមើលអ្នកមោពុទ្ធេយៈយ៉ាងអាចិតគាត់វានៅអ្នកមោពុទ្ធេយៈនោះលឺដល់លឺដល់ចំកូនចៅពុទ្ធដែរហ្នឹងហើយហើយបើម្នាក់ទៀតបំភ័យផងឃើញណាឯងមកប៉ះពាល់កូនចៅពុទ្ធប្រយ័ត្នអត់មានឯងដោះសារមួយព្រះអង្គជួបហ្នឹងដល់ចឹងទៅក៏សុំកម្មាទោសអីចឹងទៅក៏និមិត្តធ្វើដូចជាឪពុកម្ដាយកូនហ្នឹង មួយយប់ហ្នឹងឲ្យដេកស្រួលយកបាយយកអីទៅយកអាដេញបាយពីវាំងមកហើយភាកហ្នឹងបោះស្ដាច់ទៅទៀតហ្នឹងហើយអឺនេះវាជាហេតុមួយមួយបើគាត់ចង់សរុបមកវិញថាគេវាផ្សេងយើងវាផ្សេងបើចង់សរុបថាឲ្យតែចិត្តយើងនឹងមានច្បាស់រឿងអីឲ្យតែច្បាស់រឿងអីពួកហ្នឹងសំខាន់បាទណាស់តែយើងអានេះផងអានេះផងដូចវាអត់អត់ទុកចិត្តអត់ទុកចិត្តដល់ចឹងចាប់អីក៏មិនជាប់ ដូចញោមញោមនិយាយមិនតាន់អស់ញោមខ្មោចចូលបាននិយាយទៅជីវិតកណាឆ្លងកាត់អាមុខនឹងច្រើនណាស់ហ្នឹងហើយញោមដល់ខ្មោចចូលអឺខ្មោចចូលនិយាយមួយអាត្មាលោកព្រាយនៅខាងត្បូងវត្តនៅស្រុកកំណើតខ្ញុំណាតាមមកចូលដល់ពោធិ៍សាត់ក្នុងខ្លួនយើងចូលចាក់ខ្មោចមួយយើងចូលនិយាយហ្មងចូលនិយាយនិយាយមិនមែនញោមស្រីទេខ្មោចឲ្យភ្នែកឡើងក្រហមទេណា ហើយដុកទ័រមួយដែលគាត់មើលញោមដល់គាត់មើលបាទជំងឺដោយគាត់បណ្ឌិតឃើញដល់ពេលខ្មោចចូលគាត់បណ្ឌិតមិនឃើញរត់ក្លេឆ្លាបពេទ្យនឹងភ័យជាងគេហ្នឹងហើយជីវិតមកបានប៉ុណ្ណេះ ប៉ុន្តែចុងក្រោយចឹងឯងថ្មឲ្យទម្លាក់ចោលទាំងអស់ឲ្យយកប្រតនត្រ័យជាទីរលឹកទៅរសាសិលថ្វាយខ្លួនឲ្យវាច្បាស់ទៅអញ្ចឹងយើងវាអត់មាន ខ្លួនសម្រាប់អ្នកណាទៀតទេគ្រូតូចគ្រូធំឲ្យស្គាល់ដល់តិចហ្នឹងហ្នឹងហើយចុងបញ្ចប់គឺតលាក់ចោលអស់អត់មានក្បួនអត់មានអីទាំងអស់ដាក់ចិត្តនឹងឲ្យស្អាតយកពពុតយកមកដាក់ក្នុងចិត្តត្មង បានពុទ្ធទេបានបានមែនទៅតាមមានពលឹងឡើងវិញហ្នឹងហើយបើយើងមែនតែនទៅមិនមែនពុទ្ធឯណាមកជួយយើងគាត់តែចិត្តយើងវាច្បាស់ចិត្តយើងវាវាកក់ក្ដៅហ្នឹងឈឺរហូតពេលនោះសុំទៅមកចូលនោះវាចង់បានអីកាលហ្នឹងចង់បានពិនពៀត ចង់បានស្អីស្អីសណែនអីផ្សេងផ្សេងហ្នឹងហើយចូលមកវានិយាយមែនអាមកសំស្រាផឹកក៏មែនតែមកលៀកតកោផ្លៃមកហ្នឹងហើយមកផ្លេចផ្លាញមកសំស្រាផឹកតែស្រាអត់សំស្រាហ្នឹងហើយដល់ពេលហើយខ្ញុំតាំងចិត្តនិយាយមួយមួយវាអញ្ចឹងថាឥឡូវខ្ញុំឲ្យ តែអ្នកឯងថាមិននឹងទៅអ្នកឯងកាន់សល់លុយរបស់គ្នាទៅវាសាសល់ទៅអ្នកឯងថែសាខ្ញុំខ្ញុំថែតាមឯងហើយឈប់កាន់អំពើមកទៅឈប់ផឹកស្រាទៅផឹកស្រាមិនល្អទេបើអ្នកឯងកាន់មកកន្លែងហ្នឹងខ្ញុំឲ្យគេព្រមព្រមតែឡើយខ្ញុំទៅទិញទៅឲ្យទៅបាត់រហូតទៅកាន់សិលខ្មោចកាន់សិលបាត់ឈប់កាច់គេ អ្នកតាក្តីដើមឯងកាន់សិលឡើងដឹងមិនដែរ មកសន្យាធ្វើតាមនឹងធ្វើតែការមនុស្សសន្យាធ្វើមកធ្វើបានមើលសន្យាសំខាន់មែនឡងកាត់គ្រប់មិនចាំទេមកធ្វើបានតែខ្មៅអត់លោបលុនលោបលុនលើលោបលុនតែធ្វើបានតាមតាមចិត្តគឺមកអូមនុស្សត្រូវប្រើ iPhone ត្រូវប្រើទៅបងតាក់បងនេះ ហើយវាសុំមកចេះចប់ថ្ងៃហ្នឹងសុំមកនេះយើងសុំមកចេះចប់ហើយយើងប្រាប់ចាំលេខគិតផងលើលោកលោកលេខគិតឡើងមកទៅតាមសិនបើមែនតែនទៅពួកហ្នឹងរនុកដោះស្រាយទេមែនតែនទៅឲ្យយើងដោះស្រាយចិត្តរបស់យើងបានដោះស្រាយបានណាមនុស្សទៅបាទដោះស្រាយបាទមែនទេហ្នឹងហើយមនុស្សបើថាស្អប់តាមជាតាមវ័យហ្នឹង